Them. بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا وحبيبنا المصطفى محمد صلى الله عليه وسلم وعلى آله وصحابته ومن استنى بسنته إلى يوم الدين رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي اللهم لا علم لنا إلا ما علمتنا وعلمنا ما ينفعنا وزدنا علما ثم أما بعد فالسلام عليكم ورحمة الله وبركاته អัลฮัมឌុលឡាហ៍នៅសូមគោរពបងប្អូនមិត្តទាំងអស់ដែលមានវត្តមាននៅទីនេះហើយក៏សូមគោរពចំពោះបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនាតាមរយៈទំព័រ Facebook វេទិកាអប់រំពីអ៊ីស្លាមនៅពេលនេះអัลฮัมឌុលឡាហ៍នេះជាកម្មវិធីមួយដែលយើង អាចថាមានលក្ខណៈខុសប្លែកពីសពមួយដងបន្តិចព្រោះយើងឃើញតែមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនយើងក៏ច្រើនហើយថ្ងៃនេះយើងមានកិត្តិយសដោយមានអឺតវៈបងប្អូនអឺបងប្អូនឥស្លាមយើងដែលគាត់អញ្ជើញចំណាយពេលវេលាដែលមានតម្លៃក្នុងការចូលរួមស្ដាប់ ដោយផ្ទាល់តែម្ដងនៅកន្លែងកម្មវិធីរបស់យើងអល់ហាំឌុលឡាហើយប្រធានបទរបស់យើងដែលយើងនឹងយក លើកយកមកពិភាក្សា នៅពេលនេះគឺតេតតនៅក្រោមប្រធានបទដែលនិយាយអំពីបណ្ដាមូលហេតុដែលនាំឲ្យប្រះចាកអំពីការពិតនៅក្នុងសាសនាអ៊ីស្លាមអល់ហាំឌុលឡាជាការពិតសាសនាអ៊ីស្លាមរបស់យើង គឺតាំងពីសម័យនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាមមកគឺយើងមាន លំអាន មានក្បួនច្បាប់ច្បាស់លាស់ដែលយើងអាចថាវាជាគោលមួយដែលធ្វើដែលអាចឲ្យគ្រប់គ្នាអនុវត្តតាមដោយ មិនមានការងាករេមិនមានការប្រះចាកដោយដែលព្យាករយើងមូហាម៉ាត់សល្លឡោះអាឡៃសាឡាមលោកបានបញ្ជាក់ថា تركت فيكم أمرين ما إن تمسكتم به لن تضلوا بعدي ខ្ញុំបានយើងខ្ញុំបានបន្សល់ទុកឲ្យអ្នកទាំងអស់គ្នាម្ដងឲ្យអ៊ូម៉ាត់ឲ្យប្រជាជាតិរបស់គាត់ដែលជាសាសនិកអ៊ីស្លាមនៅប្រការពីរយ៉ាងប្រសិនបើអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នៅប្រការពីរយ៉ាងនេះនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាវង្វេងបន្ទាប់ពីខ្ញុំបន្ទាប់ពីសម័យកាលរបស់ជាកូរ៉េសឡោះឆ្នាំនោះទេបាទបន្ទាប់ពីសម័យខ្ញុំនេះទេអលគីតាប៊ូវ៉ាស៊ុនណាបាទអ្វីដែលជាកូរ៉េលោកបានបន្សល់ទុកឲ្យយើងទាំងអស់គ្នាគឺគីតាបវ៉ាស៊ុនណាក៏ប៉ុន្តែដោយសារតែ ពេលវេលាដោយសារតែរយៈ ពីសម័យនប៊ីយើងស្រឡោះអាឡៃស្លាមរហូតមកដល់សម័យយើងនេះយើងឃើញថាលើនេះ1400ឆ្នាំជាងចឹងហើយជាងហើយចឹងហើយក៏មានការប្រះចាកមានរឿងរ៉ាវខ្លះដែល វាមិនស្ថិតនៅក្នុងរង្វង់នៃសាសនាអ៊ីស្លាមរបស់យើងទេក៏ប៉ុន្តែ គួរឲ្យសោកស្ដាយមានអ្នកដែលគាត់អះអាងថាខ្លួនគាត់ គឺជាអ្នកកាន់សាសនាអ៊ីស្លាមនោះអនុវត្តវា ចឹងក្នុងន័យប្រធានបទរបស់យើងនៅពេលនេះគឺយើងចង់ចែករំលែកចង់បង្ហាញនៅបណ្ដាមូលហេតុមួយចំនួនដែលធ្វើឲ្យមនុស្សយើងមានការប្រះចាកពីការពិតនៅក្នុងច្បាប់នៃសាសនាព្រោះថាការប្រះចាកពីការពិតនេះគឺវាមាន ផលលំបាកមាន គ្រោះថ្នាក់ច្រើនមែនទែនដែលអឺវាមានបញ្ហាត្រង់ថាអ្នកដែលធ្វើគាត់គិតថាខ្លួនឯងកំពុងតែធ្វើត្រូវនេះជាចំណុចគ្រោះថ្នាក់រហូតចឹងហើយបានជាមានសាសនាវិទូឥស្លាមមួយចំនួនលោកបានលើកឡើងថាការដែលធ្វើរឿងមិនត្រឹមត្រូវនៅក្នុងសាសនានេះ វាគ្រោះថ្នាក់ជាងអ្នកដែលធ្វើគេហៅថាធ្វើម៉ាក់សៀតធ្វើបាបកម្មទៅទៀតដោយសារអីដោយសារតែអ្នកធ្វើអំពើបាបកម្មគាត់ដឹងខ្លួនឯងថាគាត់កំពុងតែប្រព្រឹត្តរឿងខុសក៏ប៉ុន្តែដោយសារតែគេហៅថាភាពអឺប្រហើនឬក៏ភាពធ្វេសប្រហែសរបស់គាត់ធ្វើឲ្យគាត់ប្រព្រឹត្តរឿងនោះតែក្នុងអារម្មណ៍របស់គាត់ដឹងថារឿងហ្នឹងវាខុសដល់ឡែកអ្នកដែលប្រព្រឹត្តរឿងដែលបង្កើតថ្មីនៅក្នុងសាសនាឥស្លាមឬដែលប្រះចាកពីសុណារបស់នប៊ីយើងមហាម៉ាត់សល្លោះអាស្លាមនេះ គាត់មិនបានគិតថាគាត់កំពុងតែខុសទេគាត់កំពុងតែត្រូវអញ្ចឹងគាត់មិនមានអារម្មណ៍មិនមានការគិតថានឹងផ្លាស់ប្ដូរទេអញ្ចឹងហើយបានថាជាជាមូលហេតុមួយជំរុញឲ្យយើងធ្វើការចែករំលែកធ្វើការរំលឹកនៅអ្វីដែលជាសាសនាអ៊ីស្លាមរបស់យើងពិតប្រាកដដើម្បីឲ្យបងប្អូនទាំងអស់ដែលចូលរួមក្នុងកម្មវិធីយើងនៅពេលនេះក៏ដូចជាចូលរួមតាមរយៈ Facebook ផងដែរតើ ដើម្បីធ្វើការពិចារណានិងពិនិត្យឡើងវិញថា មានមូលហេតុអ្វីខ្លះដែលនាំឲ្យអឺមនុស្សលោកយើងម្នាក់អ៊ីស្លាមអ្នកកាន់សាសនាអ៊ីស្លាមនេះប្រះចាកពីការពិតអញ្ចឹងសេចក្តីផ្ដើមរៀងវែងបន្តិចមិនទាន់បានណែនាំអ៊ុស្តាសទាំងអស់ឲ្យឲ្យបងប្អូនចូលរួមទីនេះក៏ដូចជាតាមដានទស្សនាបានស្គាល់ដោយថាស្គាល់ច្រើនហើយក៏ប៉ុន្តែដើម្បីជាការបន្ថែមជានៅ ខាងស្ដាំដៃនេះគឺអ៊ុស្តាសរ៉ាំលី បិនមូហាម៉ាត់គាត់នៅ បាត់ដំបងហើយខាងស្ដាំផុតនោះគឺសាស្មូសាបិនអាហ្មាត់បងប្អូននៅទីនេះស្គាល់គាត់ច្បាស់ហើយហើយនៅក្នុង Facebook ក៏ស្គាល់គាត់ច្បាស់ដូចគ្នាហើយនៅខាងឆ្វេងដៃគឺឧស្សាហ៍មូហាម៉ាត់បិនហាសាន់គាត់មកពីខេត្តកែប កពតរបស់យើងហ្នឹងហើយខាងឆ្វេងបំផុតនេះគឺសាសកាសេលីប៊ិនសាឡេដែលជាអ៊ីម៉ាមដែលជាកម្មនៅកន្លែងម៉ាស៊ីតរបស់យើងនេះហើយជាមួយនឹងរូបខ្ញុំគឺអូស្មានប៊ុនមូហាម៉ាត់សប្តាហ៍គឺជាគ្រូបង្រៀនឬក៏ជាទួននៅក្នុងមជ្ឈមណ្ឌលអ៊ីស្លាមកម្ពុជា ដែលហៅកាត់ថា CIC អัลฮัมឌុលឡាហ៍វិលមកមើលប្រធានបទរបស់យើងវិញ គឺជា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 សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអឺបន្តមកទៀតក៏សូមថ្លែងអំណរគុណដល់ឧស្សាហ៍អ៊ូស្មានប៊ីនមូហាម៉ាត់ដែលជាអ្នកសម្របសម្រួលកម្មវិធីនៅក្នុងយប់នេះ ហើយក៏អរគុណដល់ឧស្សាហ៍សិស្សាដតៃទៀតដែលចូលរួមជាវាគ្មានកិត្តិយសនៅក្នុងយប់នេះហើយក៏មិនភ្លេចផងដែរអរគុណដល់បងប្អូន ដែលមកចូលរួមដោយផ្ទាល់នៅក្នុងកម្មវិធីរបស់យើងនៅកន្លែងនេះ តកតងនឹងប្រធានរបស់របស់យើងគឺតកតងនឹងមូលហេតុដែលនាំឲ្យយើងងាកចេញងាកឆ្ងាយអំពីការពិតងាកឆ្ងាយអំពីមីគាដែលត្រឹមត្រូវដែលជាមីគារបស់អាលីសុនណាវលជាម៉ាអាតកតងនឹងមូលហេតុយើងពិនិត្យឃើញថាមានច្រើនតើតើនៅមូលហេតុយើងមានច្រើនអឺក៏ប៉ុន្តែយើង គេថាសរុបជារួមមកមូលហេតុដែលបណ្ដាលឲ្យយើងងាកចេញ ពីមេគាដែលត្រឹមត្រូវនោះមូលហេតុទី1គឺនៀតរបស់យើង គឺការនៀតរបស់យើងនៅពេលដែលគោលបំណងរបស់យើងនៀតរបស់យើងមិនល្អនាំឲ្យយើងពិតប្រកបណាស់ងាកឆ្ងាយពីមេគាដែល ដែលត្រឹមត្រូវមូលហេតុទី2គឺ ការអនុវត្តរបស់យើងមិនបាន ត្រឹមត្រូវ មិនបានស្របតាមកុរអាន មិនបានស្រប តាមសុណាស់របស់នប៊ីយើងមូហាម៉ាត់សាឡឡហ៊ូអាឡៃហ៊ីវ៉ាសាឡាំចឹងដើម្បីចែករំលែកតទៅនឹងប្រធានបទនៅក្នុងរាត្រីនេះគឺខ្ញុំសូមលើកយកការអនុវត្តតាមគម្ពីរកុរអានហើយនិងសុណាស់របស់នប៊ីយើងមូហាម៉ាត់សាឡឡហ៊ូអាឡៃហ៊ីវ៉ាសាឡាំ ការដែលអនុវត្តតាមគម្ពីរកូរ៉ាននិងសុណារបស់នប៊ីយើងមូហាម៉ាត់សាឡឡោហ៊ូអាឡៃហ៊ីវ៉ាសាឡាំគឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នា ត្រូវតែអនុវត្តក្នុងនាមជាសាសនិកអ៊ីស្លាមក្នុងនាមជាអ្នកដែលមានពីរកាលីម៉ាឡាអ៊ីឡាហអ៊ីឡឡោះមូហាម៉ាឌុលរ៉ាស៊ូលឡោះយើងមានពីរកាលីម៉ាឡាអ៊ីឡាហអ៊ីឡឡោះមូហាម៉ាឌុលរ៉ាស៊ូលឡោះ ក៏ប៉ុន្តែប្រសិនបើយើងមិនអនុវត្តតាមគម្ពីរកូរ៉ាន មិនអនុវត្តតាមសុណារបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពីកាលីម៉ានេះ គឺมันមាន ប្រយោជន៍ឡើយសម្រាប់យើងទាំងអស់គ្នាมันមាន ប្រយោជន៍ឡើយសម្រាប់យើងទាំងអស់គ្នាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមាន បន្ទូលនៅក្នុងគម្ពីរអល់កូរ៉ានថាវ៉ាតាស៊ីមូប៊ីហាបលិលឡាហ៊ីជាមីអវឡាតហ្វររកូ មានន័យថាចូលពួកអ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នៅមេគារបស់អល់ឡោះទាំងអស់គ្នាហើយចូលពួកអ្នកកំបាច់បាក់មេគារបស់អល់ឡោះនៅត្រង់ចំណុចនេះមានអលម៉ាមួយចំនួនគាត់បកស្រាយថាគឺជាគម្ពីរអល់កុរអានហើយមានអលម៉ាមួយចំនួនគាត់បកស្រាយថា គឺជាសាសនារបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាទាំងមូល។ អាយ៉ាត់មួយនេះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានមានបន្ទូល បន្ទាប់ពីអាយ៉ាត់មួយថាយ៉ាអៃយូហាឡាឌីនអាម៉ានុតតាកូឡោះហកតុកាទីអោបណ្ដាអ្នកដែលមានជំនឿទាំងអស់ចូលខ្លាចទៅចូលខ្លាចចោះទៅចំពោះអល់ឡោះឲ្យពិតប្រកបនៃការខ្លាចបន្ទាប់ពីគាត់ណែនាំឲ្យយើងខ្លាច ទៅចំពោះអល់ឡោះប្រាប់ថាយើងត្រូវប្រកាន់ខ្ជាប់ តាមមីគារបស់អល់ឡោះប្រកាន់ខ្ជាប់តាមគម្ពីរអល់កុរអានហើយនិងសុនណារបស់នប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាមត្រង់ចំណុចនេះបញ្ជាក់ថានៅពេលដែលយើងជាដើម្បីយើងคลายទៅជាអ្នកដែលតក្វាពិតប្រកបលុះត្រាតែយើងអនុវត្តតាមកុរអានហើយនិងសុនណារបស់នប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាមនៅក្នុងអាយ៉ាត់មួយផ្សេងទៀត الله سبحانه وتعالى بمنطوتها يا أيها الذين آمنوا أتيعوا الله وأتيعوا الرسول وأولي الأمر منكم فإن تنازعتم في شيء فردوه إلى الله والرسول إن كنتم تؤمنون بالله واليوم الآخر من أي أو بندان من إيمان تغلاي جو بني تعد تام الله أنوات تام الله វ៉ាអតិអុរ៉ាស៊ូលអនុវត្តតាមរ៉ាស៊ូលវ៉ាអ៊ូលិលអំរីមិនគុំហើយនឹងមេដឹកនាំរបស់ពួកអ្នកបន្តមកទៀតអល់ឡោះស៊ុបហានតាឡាបានបញ្ជាក់ថាហ្វាអ៊ីនតាណាហ្សាតុមហ្វីឆៃប្រសិនបើពួកអ្នកមានការខ្វែងយោបល់គ្នានៅត្រង់ចំណុចណាមួយចូលពួកអ្នកត្រឡប់ទៅរកអល់ឡោះនិងរ៉ាស៊ូលយើងពិភាក្សាមើលថាអាយ៉ាត់កូរ៉ាននេះ អល់ឡោះស៊ុបហានហ៊ូវតាឡានៅដើមអាយ៉ាត់អល់ឡោះស៊ុបហានតាឡាបានណែនាំឲ្យយើងអនុវត្តតាម3កុរអានសុនណាហើយនឹងមេដឹកនាំនេះជាកតបកិច្ចដំបូងក៏ប៉ុន្តែ នៅពេលដែលយើងមាន ការខ្វែងយោបល់គ្នាយើងត្រូវធ្វើយ៉ាងម៉េចតាមអល់ឡោះតាមរ៉ាសូលក៏ប៉ុន្តែចុះមេដឹកនាំយើងធ្វើយ៉ាងម៉េចមេដឹកនាំយើងមិនបដិសេធទេ ក៏ប៉ុន្តែយើងពិនិត្យមើលថាតើអ្វីដែលគាត់និយាយនោះអ្វីដែលគាត់លើកឡើងនោះអ្វីដែលគាត់មាន ប្រសាសន៍នោះតើស្របជាមួយនឹងកូរ៉ាន ឬក៏សុនណាឬក៏មិនស្របប្រសិនបើអ្វីដែលគាត់លើកឡើងស្របជាមួយកូរ៉ាន ស្របជាមួយសុនណានេះហើយគឺជាអ្វីដែលយើងចង់បាន នេះហើយគឺជាអ្វីដែលជាកតបកិច្ចលើយើងត្រូវតែបំពេញទាំងអស់គ្នាគឺដើរតាមមាគ៌ានៃគម្ពីរអល់កុរអាន ហើយនិងសុណារបស់ ណាប៊ីយើងមូហាម៉ាត់សាឡឡោហ៊ូអាឡៃហ៊ីវ៉ាសាឡាំតើតើនៅរឿងនេះដែរណាប៊ីយើងមូហាម៉ាត់សាឡឡោហ៊ូអាឡៃហ៊ីវ៉ាសាឡាំលោកបានមានប្រសាសន៍ថាអ៊ូស៊ីគុំបិតកវ៉ាឡោះវ៉ាសាំអ៊ីវ៉ាតាអា វ៉ិនអាប់ដានហាបាស៊ីយ៉ានខ្ញុំ5ណែនាំដល់ពួកអ្នកត្រូវប្រកាន់ខ្ជាប់ជាមួយនឹងការកោតខ្លាច ទៅ ចំពោះអល់ឡោះស៊ុបហានអហ៊ូវតាឡាជាមួយនឹងការអនុវត្តតាមមេដឹកនាំបើទោះជាមេដឹកនាំនោះជាធ្លាប់ ជាខ្ញុំអមរើជាមនុស្សដែលខ្មៅអាក្រក់យ៉ាងណាក៏ដោយ فإنه من يعش منكم بعدي fasayara ikhtilafan kathira បានន័យថាពិតប្រកបណាស់ប្រសិនបើពួកអ្នកទាំងអស់គ្នាម្នាក់ម្នាក់នេះមានអាយុវែងហើយរស់បន្តទៅទៀតបន្តពីខ្ញុំពួកអ្នកនឹងឃើញថាមាន ការខ្វែងយោបល់គ្នាយ៉ាងច្រើនគាត់បញ្ជាក់ថាបន្ទាប់ពីគាត់ទៅពិតប្រកបណាស់នឹងមានការខ្វែងយោបល់គ្នា ហើយអ្នកដែលមានអាយុវែង នឹងជួបនៅរឿងនេះ នៅពេលដែលគាត់ប្រាប់ថាមានការខ្វែងយោបល់គ្នាគាត់មិនទុកឲ្យយើងនៅវង្វេងមិនទុកឲ្យយើងនៅរស័តអណ្ដែត ដោយមិនមានកោះត្រើយមិនបានប្រាប់យើងថាតើយើងត្រូវធ្វើបែបណានោះទេប៉ុន្តែគាត់បានប្រាប់យ៉ាងច្បាស់លាស់ប្រាប់ថា فعليكم بسنتي វ៉ាសុនណតិលខូឡាហ្វាអរ៉ាស៊ីឌីនអលម៉ាហឌីយីណាមិនបាឌីចូលពួកអ្នកប្រកាន់ខ្ជាប់នៅសុនណះរបស់ខ្ញុំហើយនឹងសុនណះនៅបណ្ដាមេដឹកនាំបន្ទាប់ពីខ្ញុំដែលមានបណ្ដាសាហាប័តទាំង4ជា ជាមេដឹកនាំកម្ពូលនៅក្នុងសាសនាអ៊ីស្លាមរបស់យើងនេះជាមាគ៌ាដែលណាប៊ីយើងមូហាម៉ាត់ សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលោកបានណែនាំនេះគឺជាមេគាតែមួយគត់ដែលជាមេគាដែលត្រឹមត្រូវមេគាដែលដែលពិតប្រាកដបន្តមកទៀតលោកបានណែនាំថាតមសាគូប៊ីហាវ៉ាប់ឌូអាឡៃហាប៊ិនណាវ៉ាជីតចូលពួកអ្នកប្រកាន់ឲ្យបានរឹងមាំនឹងប្រការមួយនេះហើយខំឲ្យបានជាប់នៅនឹងថ្មិញគៀមវ៉ាអ៊ីយ៉ាគុំ វមោះដាសាទិលអ៊ូមូរបន្តមកទៀតគាត់បានណែនាំបន្ថែមទៀតបន្ទាប់ពីដឹងមេគីដែលត្រឹមត្រូវគឺមេគីរបស់នប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំដែលឈរនៅលើកូរ៉ានហើយនិងសុណាបន្តមកទៀតកុំភ្លេចផងដែរត្រូវប្រយ័ត្នប្រយ័ត្នអំពីរឿងអីគេវ៉ាអ៊ីយ៉ាគុំវ៉ាមូហដាសាទិលអ៊ូមូរពួកអ្នកត្រូវប្រុងប្រយ័ត្នអំពីប្រការដែលបង្កើតថ្មី។ ពីព្រោះបន្ទាប់ពីយើងដឹងរឿងពិតហើយយើងក៏ត្រូវដឹងរឿងដែលមិនពិតសង្ឃឹមថាយើងអាចជៀសវាង ពីព្រោះជួនកាលយើងមិនដឹងថាអាប្រការនេះជាប្រការដែលខុសប្រការនេះជាប្រការដែលដែលមិនត្រឹមត្រូវនោះទេចឹងហើយបានជានប៊ីយើងមូហាម៉ាត់សាឡឡោះឲ្យប្រយ័ត្នប្រយ័ត្នពីរឿងអីគេ ប្រយ័ត្នពីប្រការដែលបង្កើតថ្មីគាត់បាននិយាយថា fa inna kullu muhdathatin bid'ah រាល់ប្រការដែលបង្កើតថ្មីទាំងអស់ គេហៅថាជាប្រការបិទអាវគុលបិទអាទិនដលាឡាហើយរាល់ប្រការ បង្កើតថ្មីគឺជាប្រការដែលគឺជា ប្រការដែលដែលវង្វេងគឺជាប្រការដែលដែលវង្វេងនៅក្នុងហាឌីសមួយទៀតនប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំលោកបានមាន ប្រសាសន៍ថាអ៊ីនណឡោះយ៉ារដាឡាគុំសាឡាតានវយ៉ាក្រហ៊ូឡាគុំសាឡាតាន فيرضى لكم أن تعبدوه ولا تشركوا به شيئا وأن تعتصموا بحبل الله جميعا ولا تفرقوا ويكره لكم قيل وقال وكثرة السؤال وإضاعة المال មានន័យថាពិតប្រកបណាស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាពេញចិត្តឲ្យយើងធ្វើនៅ3ប្រការហើយគាត់មិនពេញចិត្តឲ្យយើងធ្វើនៅនៅ3ប្រការទ្រង់ពេញចិត្តឲ្យយើងធ្វើនៅ3ប្រការគឺ គោរពសក្ការៈទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាតែមួយគត់ហើយជៀសវាងពីប្រការឈិរិកហើយឲ្យយើងប្រកាន់ភ្ជាប់នៅមេគាដែលត្រឹមត្រូវមេគារបស់អល់ឡោះមេគារបស់រ៉ាសូលសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយនឹងមិនត្រូវបែកបាក់គ្នា មិនត្រូវងាកចេញពីមេគាដែលត្រឹមត្រូវ មួយនេះជាដាច់ខាត ហើយទ្រង់មិនពេញចិត្តឲ្យយើងការនិយាយច្រើនដោយហួសហេតុដោយគ្មានប្រយោជន៍ ហើយនឹងការសួរច្រើនហួសហេតុដែលគ្មានប្រយោជន៍ហើយនឹងការអឺចាយទ្រព្យសម្បត្តិទៅលើផ្លូវដែលមិនត្រឹមត្រូវដែលដែលឥតប្រយោជន៍អឺនេះគឺជាការចែករំលែកបន្តិចបន្តួចទាក់ទងនឹងអឺមូលហេតុ ដែលងាកចេញពីមេគាដែលត្រឹមត្រូវ គឺមេគាអាលីសុណាវ៉ាល់ជាម៉ាអាមេគាដែលឈរនៅលើកូរ៉ានមេគាដែលឈរនៅលើសុណារបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពិតប្រាកដណាស់ប្រសិនបើយើងបោះបង់ចោលគម្ពីរកូរ៉ានបោះបង់ចោលសុណារបស់នប៊ីយើងមូហាម៉ាត់ សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនោះយើងនឹងងាកចេញពីមេគាដែលត្រឹមដែលមេគាដែលត្រឹមត្រូវមេគាដែលពិតមេគាដែលអល់ឡោះចង់បានមេគាដែលនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំចង់បានយ៉ាងពិតប្រាកដហើយនៅដល់ត្រឹមនេះយើងសូមស្រេចតែត្រឹមនេះសិនចុះហើយវ៉ាសល្លឡោះអាឡៃនប៊ីណាមូហាម៉ាត់វ៉ាអាឡាអាលីហ៊ីវ៉ាសាហ្ប៊ីហ៊ីអជ្ម៉ាអ៊ីន អល់ហាំឌុលីឡានឹងសូមថ្លែងអំណរគុណចំពោះសាសនាលីដែលបានចូលរួមចែករំលែកទៅតេតូននឹងមូលហេតុដែលធ្វើឲ្យមនុស្សយើងប្រះចាកពីការពិតហើយតទៅនេះសូមគោរពអញ្ជើញឧស្សាហ៍មូហាម៉ាត់ប៊ិនហាសាន់ដែលគាត់នឹងមានអឺចំណុចខ្លះៗដើម្បីចូលរួមចែករំលែកនៅក្នុងប្រធានបទរបស់យើងផងដែរសូមគោរពអញ្ជើញឧស្សាហ៍ស្វលយតហ្វដលមស្គូរ៉ា بسم الله الحمد لله والصلاة والسلام على رسول الله أما بعد السلام عليكم ورحمة الله وبركاته ជាដំបូងខ្ញុំសូមអរគុណទៅចំពោះ Allah Subhanahu wa Ta'ala ដែលយើងទាំងអស់គ្នាអាចបានមកជួបគ្នានៅក្នុង Majlis ដ៏មានសារៈសំខាន់ដែលមានបារកាតទាំងរ៉ហ្មាត់ពី Allah Subhanahu wa Ta'ala ព្រោះវាជា Majlis មួយដែលលើកឡើងតាក់ទងជាមួយនឹង ការបង្ហាញនៅមូលហេតុមួយចំនួនដែលនាំឲ្យ ប្រះចាកអំពីមេគាពិតប្រកបដែលស្តរមឌីបានលើកឡើងឲ្យថាមេគាពិតប្រកបវាគឺជាមេគារបស់ណាប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយនឹងបណ្ដាខូឡាហ្វារ៉ាស៊ីឌីនជាស្ដែងគឺអ្នកដែលរស់នៅក្នុងចំនួនអឺសតវត្សទាំង3ដែលណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានអះអាងថាជាសតវត្សដែលល្អនៅក្នុងនេះគឺខ្ញុំសូមចូលរួម អឺតកតងជាមួយនឹងបញ្ហាដែលនាំឲ្យប្រឆាអំពីនេគាពិតនៅក្នុងចំណោមមូលហេតុដែលនាំឲ្យប្រឆាអំពីនេគាពិតដែលយើងហៅថាមេគារបស់ ជាករីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគឺយើងយកគំនិតឬទេសនៈនាំមកក្នុងការអនុវត្ត នៅរាល់បទបញ្ជារបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាដែលទ្រង់ប្រើឲ្យយើងធ្វើទៅចំពោះទ្រង់ជាងនៅក្នុងភាសាអារ៉ាប់គេហៅថា តកឌីមុលអុកលីអាឡាណុកមានន័យថាយកគំនិតយកមកអនុវត្តមុននឹងកូរ៉ានហើយនឹងហាឌីសអញ្ចឹងដូចដូចម្ដេចទៅគេហៅថាអាកាល់ អាកាលគឺយើងនិយាយមកបានថាចិត្តគំនិត មានន័យថាជាទេសនៈការយល់ឃើញរបស់មនុស្សហើយចំណែកអណកលូជាភាសាអារ៉ាប់មានន័យថានាំមកអញ្ចឹងសំដៅទៅលើការនាំមកមានន័យថាអ៊ុរអាន ហើយនឹងហាឌីសរបស់ណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអញ្ចឹងសាសនាអ៊ីស្លាមវាមិនមែនជាសាសនាមួយ ដែលត្រូវបានបង្កើតឡើងដោយការយល់ឃើញរបស់មនុស្សលោកទេផ្ទុយទៅវិញវាគឺជាសាសនាមួយ ដែលអល់ឡោះស៊ុបហានវតាឡាជាអ្នកបញ្ចប់ប្រាប់ដើម្បីឲ្យយើងធ្វើឲ្យយើងតាមឲ្យយើងដើរនោះហើយគឺជាសាសនាអ៊ីស្លាមរបស់យើងណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគឺគាត់មិនបានប្រើនៅគំនិតរបស់គាត់ទេ ផ្ទុយទៅវិញគឺគាត់ប្រើការអនុវត្តរបស់គាត់ទៅតាមការបង្ហាញពីអល់ឡោះស៊ុបហានវតាឡាដែលយើងស្គាល់ទាំងអស់គ្នាថាជាវ៉ាហ៊ីឬវ៉ាហ៊យូវ៉ាម៉ាយន្តិកូអានីលហាវ៉ាអ៊ីនហ៊ូអ៊ីឡាវ៉ាហ៊យូយូហាពិតប្រកបណាស់ជាការីមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំមិនបាននិយាយទៅតាមទេសនាឬចិត្តគំនិតរបស់ខ្លួនទេ ផ្ទុយទៅវិញអ្វីដែលគាត់និយាយគឺគាត់និយាយនឹងការបង្ហាញអំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាដើម្បីចង់បញ្ជាក់ថាគាត់គឺជាអ្នកដែលមិននិយាយទៅតាមចិត្តគំនិតនៅក្នុងអាយ៉ាត់មួយទៀតគឺអល់ឡោះស៊ុបហានាតាឡាបានប្រាប់ថាគុលអ៊ីនណាម៉ាអាណាបាសារ៊ុមមីស្លូគុមយូហាអ៊ីឡៃយ៉ាអានណាម៉ាអ៊ីឡាហ៊ូគុមអ៊ីឡាហ៊ូវ៉ាហ៊ីដអញប្រាប់គេចុះមូហាម៉ាត់ ខ្ញុំគឺជាមនុស្សដូចអ្នកទាំងអស់គ្នាហើយគេបានវ៉ាហ៊ីបង្ហាញមកប្រាប់ខ្ញុំថាម្ចាស់របស់អ្នកទាំងអស់គ្នាគឺមានតែមួយគត់ជាងនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅកន្លែងនេះគឺទទួលវ៉ាហ៊ីអំពីអល់ឡោះសុបហានវតាឡាដើម្បីបញ្ជាក់ថាម្ចាស់របស់អ្នកទាំងអស់គ្នាគឺមានតែមួយគត់ចឹងមានន័យថាសាសនាគឺដើរទៅតាមវ៉ាហ៊ីបើសិនជាសាសនាដើរទៅតាមបទបញ្ជា អញ្ចឹងយើងអាចក្រឡេកមើលទៅលើព្រឹត្តិការណ៍ដែលកើតឡើង នៅក្នុង សង្គមរបស់ណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនៅពេលដែលគាត់ត្រូវបានអល់ឡោះសុបហានវតាឡាចាត់តាំងឲ្យធ្វើជាអ្នកនាំសារដំបូងរឿងដែលយើងត្រូវដឹង គឺណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមពីកំណើតរហូតដល់40 គឺគាត់មានរបៀបធ្វើអ៊ីបាដាតរបស់គាត់ដែលគាត់ច្រើនតែទៅអង្គុយនៅក្នុងរូងភ្នំបន្ទាប់មកបាទអល់ឡោះស៊ុបហានវតាឡាបញ្ចុះវ៉ាហ៊ីអិក្រ៉ាប៊ីស្មីរ៉ាប៊ីកលឡាឌីខលកឲ្យអ្នកឯងសូត្រមូហាម៉ាត់នឹងឈ្មោះម្ចាស់របស់អ្នកឯងដែលជាអ្នកបង្កើតចឹងនប៊ីសល្លឡោះអាឡៃវ៉ាសាឡាំទទួលបទបញ្ជាប៉ុណ្ណឹងគាត់អត់ទាន់មានធ្វើអីទៀតទេពីព្រោះបញ្ជាមកពីអល់ឡោះស៊ុបហានវតាឡាត្រឹមតែប៉ុណ្ណឹង គាត់សោកហើយជាមួយនឹងភ័យក៏រត់ទៅជួប ប្រពន្ធរបស់ខ្លួន នៅក្នុងដំណាក់កាល នៃការទទួលវ៉ាហ៊ីដំបូងក្រោយពីនឹងមកទៀតបានអល់ឡោះស៊ុបហានហូវតាឡាប្រើឲ្យនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដាក់វ៉ាយ៉ាអាយូហលមុតដាស៊ីរគុំហ្វាអានឌីរហ្វាទីយ៉ាបកាហ្វាតហ៊ីរអោអ្នកដាក់វ៉ាអ្នកអំពីវនីវក្រោកឡើងសម្អាតសម្លៀកបំពាក់ ហើយនឹងចេញទៅព្រមានព្រមានអំពីរឿងឯគេយកដំណឹងធ្វើល្អគឺបានល្អដំណឹងធ្វើអាក្រក់គឺបានអាក្រក់មានន័យថាទៅឋានសួគ៌និងទៅឋាននរកជាងនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបងប្អូនគិតមើលនៅក្នុងដំណាក់កាលហ្នឹងតើនប៊ីយើងគាត់មានបានធ្វើអ្វីផ្សេងទៀតទេអត់មានទេអញ្ចឹងគាត់ប្រឹងតែតតាមអ្វីដែលជាបទបញ្ជារបស់អល់ឡោះសុបហានហូវតាឡាដើរបញ្ចូលកាលីម៉ាឡាអ៊ីឡាហអ៊ីឡឡោះទៅគ្រប់មនុស្ស ដើម្បីឲ្យគេជ្រាបសួរថាណាប៊ីមាន បានយកគំនិតរបស់គាត់ទៅគិតនៅ ក្នុងអ៊ីបាដិតណាមួយដើម្បីគាត់គោរពទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាទេនៅដំណាក់កាលនេះនេះគឺជាប្រវត្តិសាស្ត្រឃើញថាអត់មានទេអញ្ចឹងគាត់គិតតែបញ្ចូលដោយសារអីអល់ឡោះស៊ុបហានាហ៊ូវតាឡាប្រើឲ្យគាត់ដាក់វ៉ាអ៊ូឌូអ៊ីឡាសាប៊ីលីរ៉ាប់ប៊ីកាប៊ីលហ៊ិកម៉ា ចូលអ្នកអំពាវនាវមនុស្សទៅកាន់ផ្លូវម្ចាស់របស់អ្នកឯងដោយមានគតិបណ្ឌិតចឹងនប៊ីសល្លឡោះអាឡៃវ៉ាសឡាំផ្អែកទៅលើអាយ៉ាត់ទី1និងអាយ៉ាត់នេះគឺគាត់ព្យាយាមក្នុងការបញ្ចូលកាលីម៉ាក្រោយមកទៀតបានអល់ឡោះស៊ុបហានាហ៊ូវតាឡាបញ្ចប់ប្រាប់ឲ្យនប៊ីយើងឡើងអ៊ីស្រ៉ាមេរ៉ាជទៅយកសម្បេះយ៉ាង ដែលទ្រង់បានមានបន្ទូលនៅក្នុងគម្ពីរអល់កុរអានថា Subhanalladhi asra bi 'abdihi laylan minal masjidil haram ila al masjidil aqsa alladhi barakna hawla យើងបាននាំខ្ញុំរបស់យើងនៅពេលយប់ឲ្យធ្វើដំណើរពី Masjid Haram នៅមក្កាទៅកាន់ Masjid Aqsa ដែលអល់ឡោះសុបហានវតាឡាបានផ្ដល់បារកាត់ជុំវិញវា អញ្ចឹងនប៊ីសល្លឡោះអាឡៃវ៉ាសាឡាមក៏ឡើងទៅលើ ដើម្បីទៅយកសម្បះយ៉ាងបញ្ចុះសម្បះយ៉ាងមកនប៊ីយើងសល្លឡោះអាឡៃវ៉ាសាឡាមមានធ្វើអ៊ីបាដាតអ្វីផ្សេងទៀតទេតាមគំនិតរបស់គាត់ដែលគាត់គិតឃើញអង្គុយឆ្នៃបណ្ឌិតដើម្បីធ្វើអ្វីឲ្យស័កសមឲ្យអស់ចិត្តរបស់គាត់ដើម្បីគោរពទៅម្ចាស់គឺនប៊ីយើងអត់បានធ្វើអ្វីផ្សេងទៀតទេគឺសម្បះយ៉ាងបន្តមកទៀតទាំងសាហាបះទាំងនប៊ីសល្លឡោះអាឡៃវ៉ាសាឡាម គឺនៅធ្វើអ៊ីបាដិតត្រឹមប៉ុណ្ណារហូតដល់ភៀសខ្លួនទៅកាន់ម៉ាឌីណាអល់ឡោះស៊ុបហានាហ៊ូវតាឡាបានប្រើឲ្យប៊ូសនៅក្នុងឆ្នាំទី2ណាប៊ីក៏បន្តប៊ូសយ៉ាអាយូហាឡាឌីណាអាម៉ានូគូទីបាអាឡៃគុមសៀមកាម៉ាគូទីបាអាឡាឡាឌីណាមីនកបលីគុំឡាអាឡាគុំតតកូនអោបណ្ដាអ្នកដែលមានអ៊ីម៉ានគេបានដាក់កតាបកិច្ចបួសទៅលើអ្នកទាំងអស់គ្នាបីដូចជាបានដាក់កតាបកិច្ចបួសទៅលើអ៊ូម៉ាត់មុនមុនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានការកោតខ្លាំង ចឹងនៅទីនេះនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសឡាំហើយនឹងសូហាបគឺពួកគាត់បានបួសមួយទៀតណាគាត់ធ្វើបួសគាត់ចាប់ដើមបួសក្រោយមកទៀតនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំត្រូវបានអល់ឡោះស៊ុបហានាវ៉ាតាឡាប្រើឲ្យចេញសឹកកាត់ក៏នប៊ីចេញសឹកកាត់អល់ឡោះស៊ុបហានាវ៉ាតាឡាប្រើឲ្យធ្វើហីជីក៏គាត់ធ្វើហីជីចំណុចទាំងអស់នេះហើយ គឺជាចំណុចនៅក្នុងស្ថានភាពពិតប្រាកដដែលប្រវត្តិសាស្ត្របានចារឡើងថាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមអត់បានគិតមុនទេរងចាំឬគាត់ក៏មិនបានរងចាំដែរនៅពេលដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបញ្ចុះប័ណ្ណបញ្ជាមកទៅគាត់ធ្វើកន្លែងនេះហើយចង្អុលបង្ហាញថាសាសនានៅពេលនោះមិនមែនកើតឡើងតាមគំនិតទេក្នុងការធ្វើអ៊ីបាដិតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាគឺធ្វើទៅតាមប័ណ្ណបញ្ជា តែបើសិនជាយើងប្រៀបធៀបទំហំម្ចាស់ដែលផ្ដល់អ្នកអាម៉ាស់ទំហំម្ចាស់ដែលបង្កើតមេឃបង្កើតដីអត់តនសាអសមទេបញ្ចុះកាលីម៉ាស់ហើយនៅដើរធ្វើតែកាលីម៉ាស់ប៉ុណ្ណឹងឬបញ្ចុះសម្បះយ៉ាងហើយនៅដើរធ្វើ ត្រឹមតែសម្បះយ៉ាងប៉ុណ្ណឹងអត់ធ្វើអ្វីផ្សេងគឺត្រូវធ្វើឲ្យលឹះហ្នឹងទៅតាមអ្វីដែលជាការសាកសមនឹងការយល់ឃើញរបស់យើងឬក៏របស់គំនិតដែលយល់ឃើញ ក៏ប៉ុន្តែនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអត់បានធ្វើទេគឺរងចាំរងចាំរងចាំហើយធ្វើវាទៅតាមដំណាក់កាលដំណាក់កាលនេះហើយគឺជាចំណុចដែលចង់និយាយថាសាសនា គឺវាមកតាមហ្នឹងហើយនប៊ីយើងគឺជាមនុស្សដែលគាត់អត់បានប្រើចិត្តគំនិតរបស់គាត់ទៅអនុវត្តនៅលើរឿងទាំងអស់ហ្នឹងទេគឺរងចាំបត់បញ្ជីហើយចុះនៅពេលដែរយើងសម្លឹងឃើញបែបហ្នឹង តើយើងជាអ៊ុម៉ាត់របស់ណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំយើងគួរស្វែងយល់ទៅលើប្រវត្តិសាស្ត្រហ្នឹងដើម្បីយកមកអនុវត្តនៅលើខ្លួនរបស់យើងឬក៏យើងត្រូវយកនៅចិត្តគំនិតរបស់យើង ដើម្បីតតវ៉ាជាមួយនឹងបទបញ្ជាមួយចំនួនដែលអល់ឡោះស៊ុបហានវតាឡាប្រើយើងបើសិនជាយើងអះអាងថាយើងជាអ៊ូម៉ាត់ជាអ្នកតាស្រឡាញ់ ទៅចំពោះនប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំយើងត្រូវតែឲ្យតម្លៃរក្សាការពារនៅអ្វីដែលជាបោះរបស់នប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយនៅក្នុងប្រធានបទនេះលើកឡើងអំពីបញ្ហានេះទី1គឺចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាឲ្យដឹងឲ្យច្បាស់ហើយ នៅក្នុងនោះដែរក៏ចង់បញ្ជាក់ប្រាប់ថា មាននៅក្នុងអ៊ីស្លាមមួយចំនួនក៏ដូចជាអ្នកដែលគេមិនបានជឿទៅលើអ៊ីស្លាមគឺគេបានយកនៅចិត្តគំនិតរបស់ គេដើម្បីទៅវែកញែកនៅ ក្នុងបទបញ្ជានិងសម្ដីរបស់ណាប៊ីយើងសាឡឡោះអាឡៃហ៊ីវ៉ាសាឡាអ្វីដែលស្របយកអ្វីដែលមិនស្របឬគេមិនយល់ឃើញថាល្អគឺមិនយកទេ នេះគឺជាចំណុចមួយដែលធ្វើឲ្យគាត់ងាករៀនឧទាហរណ៍យើងមើលយើងងាកទៅលើប្រវត្តិសាស្ត្រវិញដើម្បីងាយយល់នៅពេលដែលនប៊ីយើងសុលឡោះអាឡៃហ៊ីវ៉ាសាឡាំគាត់ដើរទៅដាក់វ៉ាដើម្បីឲ្យគេស្ដីកាលីម៉ាឬពោលពាក្យទទួលយកលើអ៊ីឡាហ៊ីឡឡោះពីណាគេគឺជាអ្នកដែលមិនយក នៅកាលីម៉ាដែលនប៊ីយើងសុលឡោះអាឡៃហ៊ីវ៉ាសាឡាំបានទៅបញ្ចូលនិងប្រាប់គឺពួកយ៉ាហ៊ីលីក្នុងចំណោមនឹងគឺមានមីរបស់គាត់ ពីព្រោះពួកយាហេលីយ៉ាគាត់យ៉ាងម៉េចសម័យគាត់សម័យកាលដែលគាត់កំពុងតែរស់នៅជាមួយនឹងណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមត្រូវបានអល់ឡោះស៊ុបហានវតាឡាចាត់តាំងគឺពួកគាត់កំពុងតែមានសេរីភាពនៅក្នុងការគោរពតរកអ្វីអ្វីផ្សេងពីអល់ឡោះស៊ុបហានវតាឡាអ្វីដែលគាត់យល់ឃើញគឺគាត់ធ្វើច្បាប់ណាដែលគាត់យល់ឃើញគឺគាត់ធ្វើអញ្ចឹងហើយបានរឿងខ្លះ យើងឃើញថាវាសាហាវនៅក្នុងសម័យកាលយ៉ាហ៊ីលីដូចជាមិនអោយតម្លៃទៅលើស្ត្រីនេះគឺជា អាកាលឬគំនិតរបស់គាត់ដែលគាត់យល់ឃើញថាស្ត្រីនៅពេលដែលកើតនៅក្នុងគ្រួសារមួយគឺมันអាចទៅការពារគ្រួសារมันអាចផ្ដល់កិត្តិយសបើអ្នកណាហើយមានស្រីច្រើនក្នុងហ្នឹងហើយនៅក្នុងគ្រួសារហ្នឹងមានស្រីច្រើនហើយនឹងប្រុសតិចប្រកាសជាទទួលរងនៅការរំលោភបំពានมันអាចការពារនិងផ្ដល់កិត្តិយសជូនគ្រួសារបាន អញ្ចឹងនៅពេលដែរទទួលដំណឹងថា បានកូនស្រីគឺមុខគេខ្មៅនេះគឺជាអាយ៉ាត់ដែលអល់ឡោះសុបហានវតាឡាបានតាំងអញ្ចឹងដល់ពេលហ្នឹងពួកគេយល់ឃើញទៅតាមសេរីភាពរបស់ពួកគេហ្នឹងណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំឲ្យគេស្ដីកាលីម៉ាស់ជាហាដាឡាអ៊ីឡាហ៊ីឡឡោះពួកគេអត់ស្ដីទេគេសួរមកវិញដល់អល់ឡោះសុបហានវតាឡាមានបន្ទូលថាអាយ៉ាលអាលីហាតាអ៊ីឡាហវ៉ាហិតអ៊ីនហាដាឡាឆៃអ៊ុនរូយ៉ាមូហាម៉ាត់ យើងធ្លាប់ទៅគោរពអានេះយើងធ្លាប់ទៅឲ្យតម្លៃអានេះយើងធ្លាប់ទៅសែនព្រេនអានេះយើងធ្លាប់ទៅបន់ស្រន់ជាមួយនឹងអានេះហើយទាំងអស់នឹងអាចទទួលបាន ផលហើយពេលខ្លះក៏ឃើញនូវភាពជាក់ស្ដែងនៃលទ្ធផលដែលយើងទៅគោរពដូច្នេះនៅពេលដែលអ្នកឯងចេញដំណើរក្នុងនាមជាកូនកំព្រាអត់មានឪពុកម្ដាយជាអ្នកក្រគ្មានមុខគ្មានមាត់នៅក្នុងសង្គមមកប្រើឲ្យយើងទៅគោរពម្ចាស់ ដែលអ្នកឯងកំពុងថាអះអាងម្ចាស់អ្នកឯងនឹងកំពុង តែបញ្ជូនអ្នកឯងឲ្យមកហៅយើងដល់ឲ្យយើងបោះបង់នៅអ្វីដែលយើងកំពុងតែគោរពនេះគឺយើងអត់ទទួលយកទេណាអ្នកឯងធ្វើម្ចាស់ជាច្រើនដែលគេកំពុងតែគោរពនឹងឲ្យទៅគោរពម្ចាស់តែមួយគឺมันអាចទេ inna hadha la shay'un ujab វាគឺជារឿងមួយដែលចម្លែកមូហាម៉ាត់យើងអត់ទទួលយកទេដល់អត់ទទួលយកហេតុអីមិនគេអត់ទទួលយកបងប្អូន គឺដោយសារគេប្រើចិត្តគំនិតរបស់គេដើម្បីទៅប្រឆាំងជាមួយនឹងនប៊ីយើងសុលឡោះអាឡៃហ៊ីវ៉ាសាឡាំដែលបាននាំនោះវ៉ៃពីអល់ឡោះស៊ុបហានវ៉ាតាឡារួមទាំងនៅក្នុងហ្នឹងគឺមីរបស់នប៊ីយើងសុលឡោះអាឡៃហ៊ីវ៉ាសាឡាំអប៊ូតាលីបណាអប៊ូតាលីបគឺគាត់អត់បានកាលីម៉ានេះដោយសារអីចិត្តគំនិតរបស់គាត់ដែលគាត់យល់ឃើញថា វាមិនត្រឹមត្រូវ សម្លឹងមើលទៅលើអ្នកនាំមកហ្នឹងឲ្យអត់មានតម្លៃនៅក្នុងសង្គមជាគ្រូមុននគមជាកូនកំព្រាជាអ្នកក្រគ្មានឪពុកម្ដាយឥឡូវមកតាក់តែងប្រាប់អះអាងថាអល់ឡោះសុបហានវតាឡាបញ្ជូនមកហើយនាំឲ្យគេទៅគោរពអល់ឡោះតែមួយបោះបង់អ្វីដែលគេកំពុងតែគោរពយើងអត់ទទួលយកទេនេះហើយគឺជាការប្រើអកាយ ចឹងនេះគឺជាចំណុចនៅក្នុងប្រវត្តិសាស្ត្រដែលយើងទាញចេញមកដើម្បីបញ្ជាក់ថាមូលហេតុដែលនាំឲ្យពួកគេមិនបានទទួលការពិតដែលនៅជាមួយនឹងរ៉ាស៊ូលឡោះសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំគឺគេយកខួរក្បាលនិងគំនិតរបស់គេទៅឆ្លើយតបជាមួយនឹងការអំពាវនាវរបស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំអ៊ីប្លីស ما منعك أن تسجد لما خلقت بيدي អ៊ីបលីសអ្វីដែលហាមឃាត់អ្នកឯងមិនឲ្យគោរពនៅអ្វីដែលយើងបានបង្កើតនឹងដៃរបស់យើងអល់ឡោះសុបហានវតាឡាមានបន្ទូលបែបហ្នឹងខលកតានីមីណារអូខលកតើហ៊ូមានទីនបង្កើតខ្ញុំនឹងភ្លើងបង្កើតអាដាមនឹងដៃឥឡូវប្រើឲ្យខ្ញុំទៅសុយុតដាក់អាដាមខ្ញុំអត់សុយុតទេពីព្រោះវាមានក្លិនហើយខ្ញុំបង្កើតអំពីភ្លើង គឺខ្ញុំល្អជាងគាត់ជិះខ្ញុំអត់គោរពទេ តើនៅពេលនេះអ៊ីបលីសកំពុងតែតាមបទបញ្ជារបស់អល់ឡោះស៊ុបហានវតាឡាឬក៏គាត់តាមគំនិតរបស់គាត់ដែលយល់ឃើញថាអាដាមបង្កើតចេញពីធាតុដែលមិនមានក្លិនល្អដូចភ្លើងគឺគាត់អត់គោរពនៅទីនេះ គឺសំដៅទៅលើការប្រើចិត្តគំនិតរបស់គាត់ដើម្បីយកទៅតបតទប់ទល់ធ្វើជាការអះអាងលេះមិនសុយុតតរអាដាមអាឡៃហ៊ីសាឡាមអញ្ចឹងអ៊ីបលីសបងប្អូនមើលមើល គាត់ទទួលបាននៅលើមាគាត្រឹមត្រូវទេដែលឃើញអាយ៉ាតណា ឬបន្ទូលណាឬសម្ដីណារបស់នប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំថាមាគីរបស់អ៊ីបលីស គឺជាមាគីមួយដែលត្រឹមត្រូវមានទេប្រកាសជាអត់ទេអត់មានទេមានតែគេថាអ៊ីបលីសហើយ គេថាលក្ខណៈពីក្រោយមានតែគេថាអ៊ីបលីសហើយ គឺគេជេរផ្ដាសាពីខាងក្រោយ ហើយបើគេប្រៀបធៀបវិញ គឺគេអត់ដែរប្រៀបធៀបហាវទៅក្នុងចំណោមរឿងណាដែលកើតឡើងល្អល្អគេហៅថាអ៊ីបលីសគឺអត់មានទេមាន តែទៅលើរឿងអាក្រក់អាក្រក់អាហ្នឹងគេហៅអ៊ីបលីសនេះគឺជាចំណុចដែលយើងយកមកធ្វើជា អំណះអំណាងដើម្បីពិចារណាទៅលើសាសនារបស់យើងដែលថាមកតាមវ៉ាហ៊ីមិនមែនកើតឡើងដោយសារគុណិតបន្តមកទៀតនៅមានរឿងមួយចំនួនទៀត ដែលកើតឡើងតាក់ទងជាមួយនឹងបទបញ្ជារបស់អល់ឡោះស៊ុបហានវតាឡាដែលអ៊ូឡាម៉ាបានឲ្យដឹងថារឿងខ្លះគឺអល់ឡោះស៊ុបហានវតាឡាប្រើមកគឺមានហិកម៉ាស់នៅក្នុងនឹងដែលយើងអាចដឹងបានដូចជាការបួសដូចជាហ្សាកាត់ហ្សាកាត់កាលណាយើងឲ្យទី1វាជំរះទ្រព្យទី2យើងដឹងថានៅក្នុងសង្គមវានឹងបង្កឲ្យមាន ភាពល្អអឿននិងស្រឡាញ់គ្នា ទៅវិញទៅមកជួយយកអាសាគ្នាបំបត្តិនៅការឈ្នានេះក៏ដូចជាអំពើប្លន់លួចនៅក្នុងសង្គមពីព្រោះអ្នកមានបានផ្ដាល់ទៅឲ្យអ្នកក្រអញ្ចឹងអ្នកក្រគាត់អត់មានការឈ្នានេះហើយនឹងចង់ទៅលួចទ្រព្យសម្បត្តិរបស់ខ្លួនដែលគ្រាន់តែគេរក្សាទុកឲ្យគាត់គឺគាត់មិនមានអារម្មណ៍បែបហ្នឹងទេនេះហើយគឺជាគតិបណ្ឌិត នៃការដាក់ហុគុំសកាត់ឲ្យអ៊ីស្លាមធ្វើអញ្ចឹងអាហ្នឹងគឺជាអ៊ីបាដិតដែលយើងដឹងអញ្ចឹងហើយបើសិនជាយើងដឹងបែបហ្នឹងនោះ អ៊ូម៉ាត់អ៊ីស្លាមប្រកាសជាមានអារម្មណ៍ចង់ធ្វើវាខ្លាំងក៏ប៉ុន្តែនៅក្នុងចំណោមហ្នឹងក៏មានបួសដែរដែលយើងដឹងថា ប្រសិនបើយើងបួសទៅគឺជាអ្នកដែលមានកម្លាំងខ្សោយអ្នកដែលមានកម្លាំងខ្សោយគឺអ្នកអត់កអឺតកតោមទេគាត់ដើរទៅណាគាត់និយាយតិចតិចគាត់មានលក្ខណៈបែបលំតូនដែលគេមើលមកឃើញគាត់ជាអ្នកសុភាពរាបសារអញ្ចឹងអ្នកសុភាពរាបសារទៅរស់គេគេចង់ឲ្យរស់ បើគេឃើញគេចង់មករស់នៅជាមួយអញ្ចឹងហើយអាហ្នឹងគឺជាអ៊ីស្លាមហើយអាហ្នឹងមិនមាននៅលើអ្នកណាទេលើកលែងតែអ្នកខ្លាចអល់ឡោះស៊ុបហានវតាឡាបានអាចធ្វើទៅលើរឿងហ្នឹងបានសង្គមគឺទៀមទាអ្នកដែលមាន លក្ខណៈបែបហ្នឹងទើបវាអាចរកសេចក្តីសុខសន្តិសុខសុវត្ថិភាពនៅក្នុងការរស់នៅបានអញ្ចឹងអាហ្នឹងយើងដឹងមួយទៀតក៏ប៉ុន្តែនៅក្នុងចំណោមនោះគឺអ៊ីបាដិតមួយចំនួន គឺយើងអត់បានដឹងអំពីមូលហេតុដូចជាចោលគោល យើងអត់ដឹងថាអល់ឡោះសុបហានតាឡាប្រើឲ្យតែចោលគោលនឹងវាមានន័យដូចអាឬនៅក្នុងការធ្វើហាជីក្នុងហ្នឹងទៅធ្វើហាជីគឺមានគេប្រើឲ្យចោលគោលគឺយើងអត់ដឹងពីមូលហេតុថាអល់ឡោះសុបហានតាឡាឲ្យចោលមានន័យយ៉ាងម៉េចនៅក្នុងហ្នឹងដូចបួសដោយសកាត់គឺយើងរត់ឃើញឧលមាថារត់ឃើញបើរត់ឃើញទេវាគ្រាន់តែជាបត់បញ្ជាអញ្ចឹងយើងធ្វើតាមតបអត់មានបញ្ហាអ្វីទេដឹងថាវាមានហើយផលប្រយោជន៍គ្រាន់តែយើងរកមិនឃើញ នេះគឺជារឿងនិងឧទាហរណ៍ដើម្បីបញ្ជាក់ឲ្យដឹងថាសាសនារបស់អល់ឡោះសុបហានវតាឡាគឺមកដោយវ៉ាហ៊ីមិនមែនតាមគំនិតឡើយការរត់សាអ៊ីក៏ដូច គ្នាណាការរត់សាអ៊ីក៏ដូចគ្នានៅក្នុងនោះទៀតគឺមានបញ្ហាមួយចំនួនតាក់ទងជាមួយនឹងអល់ឡោះសុបហានវតាឡាហាអ៊ុរីម៉ាត់អាឡៃគូមុលម៉ៃតាវ៉ាត់ដាំវ៉ាឡាហ្មុលខិនសៀរគេបានហាមអ្នកអំពីការហូបម៉ៃតា សត្វដែលស្លាប់ទៅអត់បានសម្លេះអល់ឡោះស៊ុបហានាហ៊ូវតាឡាបានហាមគាត់យើងឃើញជួនកាលមន់វាដើរបកាច់បកាច់កែកែស្លាប់អញ្ចឹងវានៅស្រស់ដែលមើលទៅគួរឲ្យយើងអាចហូបវាបានបើសិនជាយើងបោចហើយយើងលាងទឹកឲ្យស្អាតទៅប៉ុន្តែអល់ឡោះស៊ុបហានាហ៊ូវតាឡាហាមនៅពេលដែលអត់បាន បញ្ចេញឈាមយើងទៅសួរប៉ែតវិញ ពេទ្យក៏បានប្រាប់ថាមេរោគដែលធ្វើឲ្យមន់ងាប់ក្រោយពេល5នាទី មេរោគនឹងនឹងជ្រាបទៅគ្រប់សាច់ទាំងអស់ដែលអាចថាទឹក ដែលមានកម្ដៅធ្វើឲ្យពុះនេះជួនកាលក៏មិនអាចសម្លាប់មេរោគនឹងបានដែរអញ្ចឹងបើកាលណាយើងចង់អនាម័យឲ្យជ្រះស្អាតទទួលបានសុខភាពគឺយើងតាមបទបញ្ជារបស់អល់ឡោះសុបហានហូវតាឡាទៅ វាអត់មានបញ្ហាអីទេយើងគឺយើងទទួលបានសុខភាពហើយអល់ឡោះសុបហានហតាឡាបានប្រើមកហ្នឹងគឺដើម្បីសុខភាពរបស់យើងជាងបើសិនជាយើងយកអាកាលយើងទាញគេអាចស្ងោដល់ដែកបានទុនគេអាចស្ងោដល់មាសបានរលាយគេអាចស្ងោចោះមន់មួយហេតុអីត្រូវមេរោគប៉ុណ្ណឹងយើងមិនស្ងោឲ្យងាប់ហើយដើម្បីយើងយកមកហូបទៅយើងទៅចោលដើម្បីព្យាជាទៅអី នេះគឺជាបើសិនជាយើងចង់យកគំនិតរបស់យើង តតទល់ជាមួយនឹងអ្វីដែលអល់ឡោះសុផានវតាឡាបានហាគឺយើងអាចនៅរោមមធ្យោបាយដើម្បីធ្វើជាលេសដើម្បីពិសាស្ដាយលុយក៏ប៉ុន្តែរឿងនឹងវាអាចនឹងកើតឡើងមួយទៀតអល់ឡោះសុផានវតាឡាបានប្រាប់ថាហាមឈាមឥឡូវនេះ គឺគេបូមតែឈាម គឺគេដឹងអំពីជំងឺទាំងអស់អញ្ចឹងបើអល់ឡោះសុផានវតាឡាហាមយើងមិនបាច់ចាំត្រង់ឬស្ដាយវាទេគឺយើងកុំ បរិភោគទៅយើងនឹងទទួលបានហើយចឹងដោយសារថាពេលវេលាវាមានកំណត់ហើយស្តាររបស់យើងនៅរោងចាំទៀតខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្នេះសិនអ៊ីនសាអល់ឡោះមានពេលវេលានឹងបន្តទៀតបាទយត់ផងអัลฮัมឌុលឡាហ៍ jazakumullah khairan អរគុណច្រើនឧស្សាហ៍មូហាម៉ាត់ប៊ិនហាសាន់ដែលចូលរួមបកស្រាយនៅប្រធានបទផ្នែកខ្លះនៃប្រធានបទរបស់យើងគឺការលើកដំកើងការយល់ឃើញឲ្យ លើសពីអ្វីដែលជាផុសតាងអំពីកុរអាននិងសុណារបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាំ ហើយឃើញថាអ្វីដែលឧស្សាហ៍បានលើកឡើងគឺខ្ញុំគិតថាងាយយល់ស្រួលចំណាំមែនទែនព្រោះថាអូកាមាសាសនារបស់យើង គឺយើងយកគម្ពីរអល់កុរអាននិងសុណារបស់នប៊ីសល្លោះអាឡៃសាឡាំជាបងឯកជាស្តង់ដារប្រសិនបើយើងយកគំនិតជាស្តង់ដារគំនិតជាគោលគឺម្នាក់ម្នាក់មានគំនិតខុសៗគ្នាយើងមិនអាចមានចំណុចរួមបានទេ ច្បាស់ជាខុសគ្នាព្រោះខ្ញុំមានគំនិតទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំហើយបងប្អូនសំបីតែអ្នកមកចូលរួមនៅទីនេះក៏គាត់មានគំនិតទស្សនៈប្រចាំខ្លួនឯងដែរចឹងធ្វើយ៉ាងម៉េចយើងអាចរួមគ្នាបានលុះត្រាតែយើងអនុវត្តតាមច្បាប់អនុវត្តតាមអ្វីដែលជាបន្ទូលរបស់អល់ឡោះសុបហានវតាឡានិងជាប្រសាសន៍របស់នប៊ីយើងមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំជាកិច្ចបន្តសូមគោរពអញ្ជើញឧស្សាហ៍ហ្គាហ្សាលីដើម្បីចូលរួមចែករំលែកនៅ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 السلام عليكم ورحمة الله تعالى وبركاته អលហាំឌុលីឡាជាបឋមសូមអរគុណសម្រាប់ឧស្សាហ៍សិស្សទាំងអស់ហើយនឹងពុះមួយបងប្អូនរបស់យើងដែលបានចូលរួមផ្ទាល់ក៏ដូចជាអ្នកដែលកំពុងតាមដាននៅក្នុងកម្មវិធីនេះជាប្រយោល តាមរយៈបណ្ដាញសង្គមនេះឯងខ្ញុំសូមចូលរួមតកតងនឹងបញ្ហាឬក៏មូលហេតុដែលនាំឲ្យមនុស្សមាន ការប្រឆាចពីការពិត នៅក្នុងសាសនាអ៊ីស្លាម វាមានមូលហេតុជាច្រើនដោយអ្វីអ្វីដែលទួនទួនបានលើកឡើងក៏ប៉ុន្តែក៏វាមានមូលហេតុមួយចំនួនទៀតដែលយើងឃើញថាខ្ញុំសូមតបពីទូអ៊ុស្តាអាហ្មាត់រំញមិញដែលគាត់លើកថាមនុស្សមាន ការគិតឃើញខុសលើសពីច្បាប់ប៉ុន្តែសម្រាប់មូលហេតុដែលខ្ញុំលើកនេះគឺគេឲ្យខ្ញុំថារូលូរូលូមានន័យនិយមន័យជារួមថាគឺការពន្លឹះអំពី ព្រំដែនច្បាប់នៅក្នុងសាសនាអ៊ីស្លាមទាំងពាក្យសម្ដីទាំងកាយវិការ ទាំងចិត្តគំនិតអញ្ចឹងមានន័យថា ប្រសិនបើច្បាប់សាសនាអ៊ីស្លាមកំណត់ត្រឹមកម្រិតណាហើយនិយាយខ្លីថាយើងកុំបំពេញលឹះកុំបន្ថែមទោះបីជាការថែមនោះតិចក្តីច្រើនក្តីក៏វាស្ថិតនៅក្នុងកម្រិតអ្នកដែលបំពេញច្បាប់របស់អល់ឡោះហ៊ូស៊ុបហានតាឡាដែរព្រោះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនរ៉ាសូលមកសម្រាប់សម័យកាលនីមួយៗគឺដើម្បីកុំឲ្យមនុស្សធ្វើលើសពីអ្វីដែលអល់ឡោះចង់បានតាមរយៈអ្នកដែលអនុវត្ត ត្រឹមកម្រិតអល់ឡោះចង់បានគឺរ៉ូសូលរបស់អល់ឡោះជាម្ចាស់ទៅតាមសម័យនីមួយៗឯងហើយប្រសិនបើប្រជាពលរដ្ឋនៃរ៉ូសូលនីមួយៗធ្វើលើសពីអ្វីដែលរ៉ូសូលធ្វើនោះហើយគឺគេឲ្យឈ្មោះថាហ្គូលូគឺបំពេញទៅលើ ច្បាប់របស់អល់ឡោះជាម្ចាស់អល់ឡោះជាម្ចាស់បានរំលឹកប្រាប់នៅក្នុងគម្ពីរអល់កុរអានទៅលើពពួកយ៉ាហូឌីដែលតែងតែបន្លឹះនៃ ច្បាប់របស់អល់ឡោះជាម្ចាស់ថា بسم الله الرحمن الرحيم យ៉ាអាលលគីតាបឡាតាហ្គលូហ្វីឌីនីគុំមានន័យថាអោពពួកអាលលគីតាបពួកអ្នកមិនត្រូវធ្វើលឹះនៅក្នុងសាសនារបស់ពួកអ្នកឡើយនេះជាការព្រមានពីអល់ឡោះហ៊ូស៊ុបហានតាឡានៅក្នុងកូពីអល់កុរអានពេលណាដែលអល់ឡោះបានរំលឹកពីពួកយ៉ាហូឌីនិងពួកណូសរ៉ានីនេះដោយសារពួកនោះជាអ្នកដែល ដែលយើងចាត់ទុកថាជាអ្នកដែលបំពានលើច្បាប់ ជាងបណ្ដាប្រជាពលរដ្ឋផ្សេងៗនៃសម័យកាលនីមួយៗពីមុនឬក៏បន្ទាប់ពីនោះមក អល់ឡោះជានប៊ីយើងមូហាម៉ាត់សុសឡាមក៏បានរំលឹកផងដែរថាវ៉ៃយ៉ាគុំវលហ្គូលូហ្វីឌីន فإنما أهلك من كان قبلكم الغلو في الدين នប៊ីបានមានប្រសាសន៍ថាចូលពួកអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះការធ្វើលើសនៅក្នុងសាសនាពោលគឺសាសនាអ៊ីស្លាមពីព្រោះថាអ៊ុម៉ាត់មុនមុន ត្រូវបានអល់ឡោះដាក់បលើឲ្យវិនាសាដោយសារតែពួកគេធ្វើបំពានទៅលើ ច្បាប់របស់អល់ឡោះមានន័យថាលើសបន្ថែមទៅលើច្បាប់របស់អល់ឡោះដូច្នេះអ្វីដែលនប៊ីយើងមូហាម៉ាត់សុសឡាមបានរំលឹកនេះគឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋមូហាម៉ាត់សុលឡាម ដែលយើងទាំងអស់គ្នាក៏ស្ថិត នៅក្នុងចង្កោម ប្រជាពលរដ្ឋមូហាម៉ាត់ដូច្នេះទៀមទីឲ្យពុំអ៊ីស្លាមប្រុងប្រយ័ត្នកុំធ្វើឲ្យលើសច្បាប់ទោះបីជាក្នុងកលតិសៈណាក៏ដោយយើងអនុវត្តត្រឹមកម្រិតច្បាប់ នោះហើយជាកត្តាជោគជ័យនៅក្នុងអ៊ីបាដិតរបស់យើង សាសនវិទូអ៊ីស្លាមបានលើកឡើងថាការធ្វើ រំលងច្បាប់នេះគេបែងចែកចេញជាពីរទី1គឺការរំលងច្បាប់តកតងនឹងបញ្ហាគោលជំនឿគឺអ៊ីតិកតអញ្ចឹងកាលណាការធ្វើរំលងច្បាប់តកតងនឹងអ៊ីតិកតនាំឲ្យនៅនោះចេញពីសាសនាអ៊ីស្លាមពីព្រោះថាគោលជំនឿនេះមិនអាចបុគ្គលណាម្នាក់បំពេញ លើសកម្រិតដែលអល់ឡោះជាម្ចាស់បានកំណត់មុននោះទេប្រសិនបើលើសគឺអ្នកនោះត្រូវតែ ប្រឈមនឹងជំនឿរបស់ខ្លួនគឺត្រូវបានអល់ឡោះបដិសេធជាងយើងឃើញឧទាហរណ៍ជាច្រើន ដែល ពាក់ព័ន្ធនឹងបញ្ហា ការធ្វើលើសលឺប៉ុណ្ណឹងអត់យល់ទេអញ្ចឹងយើងឃើញថាការធ្វើលើសនៅក្នុង ជំនឿតកតងនឹងជំនឿទៅលើបណ្ដារសូលបណ្ដានប៊ីនិងបណ្ដាសលហ៊ីនេះ យើងឃើញថាអល់ឡោះជាម្ចាស់បានប្រមាន ហើយជាឧទាហរណ៍ដែលលិនសុំលើកយកនៅបន្ទូលរបស់អល់ឡោះដែលបង្ហាញ អំពីការធ្វើលឹះរបស់ពពួកយ៉ាហូទីនិងណូសរ៉ានី នៅក្នុងបន្ទូលរបស់អល់ឡោះថា بسم الله الرحمن الرحيم وقالت اليهود عزير بن الله وقالت النصارى المسيح بن الله មានន័យថាពពួកយ៉ាហូឌីគឺគាត់បានអះអាងនិងលើកឡើងថាអ៊ូសៃជាកូនរបស់អល់ឡោះហើយដែលឡែកពពួកណសរនីវិញគាត់បានលើកឡើងថាម៉ាស៊ីហអ៊ីប្នូម៉ារីយ៉ាំនេះ គឺជាកូនរបស់អល់ឡោះសំណួរសួរថាតើអល់ឡោះហ៊ូស៊ុបហានតាជាម្ចាស់ទ្រង់មានប្រពន្ធ ដែលចាំបាច់ត្រូវតែមានប្រពន្ធមានកូនឬក៏អត់គឺអល់ឡោះបញ្ជាក់នៅក្នុងសូរ៉ាអលអ៊ីខ្លោសគុលហ៊ូវល្លាហ៊ូអាហាដអល់ឡោះហ៊ូសាម៉ាដឡាំយ៉ាលីតវ៉ាឡាំយូឡាដវ៉ាឡាំយ៉ាគុលឡាហ៊ូគូហ្វូវ៉ាន់អាហាដមានន័យថាជារួមមកវិញថាអល់ឡោះជាម្ចាស់ថាអោមូហាម៉ាត់ចូលណែឯងប្រាប់មនុស្សលោកក៏ដូចជាអ៊ុម៉ាត់របស់ឯងចឹងមូហាម៉ាត់គឺអល់ឡោះទ្រង់អត់តែមួយទេឃើញទេហើយអត់មានពឹងណាណាទាំងអស់ទ្រង់ក៏មិនបង្កើតអ្នកដតីហើយក៏គ្មានអ្នកណាបង្កើតទ្រង់ មានន័យថា គ្មានឪពុកម្ដាយគ្មានប្រពន្ធមានកូនហើយក៏មិនតម្រូវការមានប្រពន្ធដែរហើយគ្មានអ្វីមួយប្រដូចនឹងអល់ឡោះជាម្ចាស់បានឡើយអញ្ចឹងមានន័យថា ការដែលលើកឡើងរបស់ពួកយ៉ាហូឌីនិងពួកណូសរ៉ានីនៅក្នុងបន្ទូលរបស់អល់ឡោះនេះគឺជាការបំពេញគឺជាការធ្វើលើសឬក៏ការអៀតិកតលើសនៅក្នុងអ្វីដែលអល់ឡោះជាម្ចាស់បានកំណត់មកនោះហើយដែលនាំឲ្យបុគ្គលនោះคล้ายទៅជាអ្នកដែលបំពេញច្បាប់របស់អល់ឡោះ ហើយវាសនារបស់គេគឺសិរិកនៅអល់ឡោះស៊ុបហានវតាឡានៅមានមសាឡាជាច្រើនទៀតជុំវិញបញ្ហាដែលថាអ៊ីតិកតទៅលើមនុស្សនេះឬក៏លើកតម្កើងមនុស្សនេះលើសពីអ្វីដែលច្បាប់បានកំណត់ យើងសង្កេតឃើញថា សម្រាប់ពេលបច្ចុប្បន្នពេលខ្លះមនុស្សគាត់លើកមនុស្សហួសពីកម្រិតឃើញទេកម្រិតមនុស្សដូចគ្នាមានន័យថាมันអាចធ្វើឬក៏យល់ឃើញថាបុគ្គលកឬខ តាមរយៈបនស័កតាមរយៈទូរទីឬក៏តាមរយៈអភិជនជាអ្នកមានអ្នកក្រ យើង លើកហួសពីអ៊ីស្លាម បានតម្រូវគឺអត់ដាច់ខាតអត់បានទេយើងសង្កេតឃើញទេអ្នកខ្លះរហូតដល់យល់ឃើញថាបើសិន ជាបុគ្គលកឬខនេះគាត់បានមកសេរះយើងឬក៏យើងបាន ទៅជួបបុគ្គលកនៅខនេះយើងត្រូវជាបានរួចគេហៅថារួចអាសើបយ៉ាងម៉េច យ៉ាងម៉េចអីយ៉ាងម៉េចអីទៅឬក៏បានប៉ះឡើយយ៉ាងម៉េចយ៉ាងម៉េចអីទៅអានេះជាការយល់ឃើញរបស់មនុស្សដែលបំពេញទៅលើច្បាប់របស់អល់ឡោះជាម្ចាស់មានន័យថាយើងលើកមនុស្សហួសពីកម្រិតដែលច្បាប់បានកំណត់អានឹងគឺត្រូវបានច្បាប់ហាមយើងសង្កេតសង្កេតឃើញច្រើនណាស់ឥឡូវយើងលើកឧទាហរណ៍មួយថាគ្រាន់តែជាអ៊ីបាដាតគូបូរឧទាហរណ៍ថាបុគ្គលកឬខម្នាក់គាត់ត្រូវសុំពីត្រូវសុំអ្វីមួយ អំពីអាហ្លុលគូបូរឧទាហរណ៍សុំរិស្គី ឬក៏សុំឲ្យគាត់បានស្លាមាត់ អានឹងគេចូលគេចាត់ទុកថាជាការហូលូហ្វីលអ៊ីទីកតមានន័យថាយើងចាត់ទុកថាមួយយិតដែលស្លាប់ទៅហើយឬក៏បុគ្គលដែលស្លាប់រាប់ឆ្នាំទៅហើយនឹងអាចផ្ដល់នៅអ្វីមួយឲ្យយើងបានខុសដូចអល់ឡោះដែរប៉ុន្តែធៀបពិតបុគ្គលដែលស្លាប់ទៅហើយយើងមិនអាចទៅជំនឿថាគាត់មានអំណាចដោយអ្វីដែលអល់ឡោះជាម្ចាស់បានប្រោតឡើងទេដាច់ខាតនេះហើយគឺជាហេតុផលអញ្ចឹងការលើកមនុស្សឲ្យលើសពីកម្រិតដែលអល់ឡោះបានកំណត់សូមប្រុងប្រយ័ត្ន ព្រោះវាពាក់ព័ន្ធទៅនឹង ជំនឿដែលនាំឲ្យគាត់ខូចជំនឿរបស់គាត់នៅក្នុង ចំណុចនេះដែរនប៊ីយើងមូហាម៉ាត់សុសឡាមលោកក៏បាន មានប្រសាសន៍ថាឡាតតរូនីកាម៉ាអតរតិនណាសរ៉ាអ៊ីប្នូម៉ារយ៉ាំហ្វអ៊ីនណាម៉ាអានាអាប់ឌុលឡោះហ្វាគូលូអាប់ឌុលឡោះវ៉ារ៉ាស៊ូលូមានន័យថាពួកអ្នកទាំងអស់គ្នានេះជាការប្រមានរបស់នប៊ីយើងមូហាម៉ាត់សុសឡាមទៅលើអឺសាសបត្តិរបស់លោកថាពួកអ្នកទាំងអស់គ្នាមិនត្រូវលើកតម្កើងខ្ញុំ ឲ្យដូចដែលពួកណាសរនីលើកដំកើងអ៊ីប្រូម៉ារីយ៉ាំមានមានន័យថាអ៊ីសាអ៊ីប្រូម៉ារីយ៉ាំនោះទេធាតពិតខ្ញុំគឺជាខ្ញុំរបស់អល់ឡោះចឹងចូលអ្នកទាំងអស់គ្នាហៅខ្ញុំថាជាខ្ញុំរបស់អល់ឡោះឬក៏ជារ៉ាសូលរបស់អល់ឡោះប៉ុណ្្នឹងបានហើយនប៊ីយើងមូហាម៉ាត់សុសឡាមផងជារ៉ាសូលទោះបីជាលោកប្រើសាបាត់របស់លោកឲ្យហៅលោកកម្រិតណាក៏គ្មានអ្នកណាមួយបដិសេធដែរក៏ប៉ុន្តែហេតុអីព្រោះវាអត់វាវាលើសតួនាទីរបស់លោក ប៉ុន្តែផ្ទុយទៅវិញមនុស្សពេលបច្ចុប្បន្ននេះណាយើងសង្កេតឃើញអានេះហើយជាកំហុសអ្នកខ្លះតាមរយៈតបតែងខ្លួនឲ្យទៅជារៀងជាអ្នកដែលធ្វើអ៊ីបាដាតដែលមើលឃើញថាជាអ្នកដែលដូចថាជាអ្នកដែលអ៊ីបាដាតខ្លាំងមកតាមរយៈសាលធំទៅតាមរយៈសំលៀកបំពាក់អស្ចារ្យទៅហើយត្រូវគេសរសើរម្ដងសូវអីឯងពីរដងបីដងនឹកឃើញខ្លួនឯងដូចគ្រាន់បើដែរអានេះខុសតែអ្នកគេសរសើរខុសតែអ្នកដែលសរសើរគេហើយយើងទាំងអស់គ្នាវាច្រើនអញ្ចឹងហ៎ ឲ្យតែកលេចឃើញខ្លាចហ្មងដោយសារអីយើងមើលទៅរូបរាងខាងក្រៅហើយយើងឲ្យតម្លៃអញ្ចឹងប្រយ័ត្នខុសពីអ្វីដែលអល់ឡោះជាម្ចាស់បានហាប់គាត់ឃើញទេហើយអ្នកខ្លះទៀតឃើញទេដណ្ដើមគ្នាដើម្បីទៅថើបស្មាដណ្ដើមគ្នាដើម្បីទៅសម្បត្តិស្លាមតម្រង់ជួរគ្នាអត់បាយអត់ទឹកក៏មានដែរដោយសារអីហ្នឹងបើដោយសារបង្កើតទ្រឹស្ដីមួយថាបើបានចាប់ដៃអោងនេះឬអ្នកនេះប៉ានេះប៉ានេះហ្នឹងវាអាចរួចយ៉ាងចេះអ្នកខ្លះរហូតដល់និយាយថាបើបានទៅជួប មិនបាច់ទៅធ្វើទៅធ្វើហាជីទេវាធំហួសក្នុងពេលដែលបាត់រខុនអ៊ីស្លាមទាំងមូលមួយអញ្ចឹងកន្លែងនេះលិនចង់រំលឹកខ្លួនឯងក៏ដូចជាពុំមួយអ៊ីស្លាមថាមូលហេតុដែលនាំឲ្យប្រះចាកពីការពិតនៅក្នុងសាសនាអ៊ីស្លាម ដោយសារការលើកគ្នានេះវាហួសអញ្ចឹងត្រូវប្រុងប្រយ័ត្នទាំងយើងទាំងគេបើគេលើកកុំឲ្យវាជ្រុលប្រាប់គេទៅថាអត់ទេលិនតែប៉ុណ្្នេះទេណាអញ្ចឹងបើមិនអញ្ចឹងទៅចូលរួមទាំងអស់គ្នានេះហើយជាមូលហេតុដល់តែតទៅនឹងបញ្ហាការធ្វើអ៊ីបាដាតហួសនៅក្នុងច្បាប់នេះគឺ មានន័យថារាល់អ៊ីបាដាតទាំងឡាយណា ដែលធ្វើបន្ថែមទៅលើច្បាប់នៅក្នុងសាសនាអ៊ីស្លាមគឺសុទ្ធតែខុសទាំងអស់អាហ្នឹងគេឲ្យឈ្មោះថាជាមូលហេតុដល់ដល់អបិញ្ញាសាហើយយើងមើលសាហាបត3នាក់ដែលគាត់ចង់ប្រឡងប្រជែងគ្នាក្នុងការធ្វើអ៊ីបាដាតអញ្ចឹងគាត់បានជំនុំគ្នាថាយើងទៅជួបប្រពន្ធរបស់នប៊ីដើម្បីសួរអំពីទម្រង់នៃការធ្វើរបស់រ៉ាសូលថាតើលោកធ្វើអ៊ីបាដាតយ៉ាងម៉េចឃើញទេយើងមើលដំណើរសាច់រឿងហ្នឹងដល់ល្បីហ្នឹងទៅជួប ប្រពន្ធរបស់នប៊ីយើងមហាម៉ាត់សាឡាមដល់ឡើយសួរអំពីអ៊ីបាដាតរបស់នប៊ីបានប្រពន្ធរបស់គាត់នឹងរាយរ៉ាប់ប្រាប់អំពីសម្បេះយ៉ាងយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាហើយគាត់ធ្វើយូរធ្វើអីអញ្ចឹងទៅសាច់រឿងគឺវាដំណើរវែងវែងអញ្ចឹងបានជាបរោះទាំង3នេះបាននិយាយថាបើគិតពី ទង្វើរបស់រសូលតាមការរៀបរាប់របស់ប្រពន្ធរបស់គាត់នេះមកប្រៀបធៀបជាមួយនឹងយើងវិញពួកយើងតិចមែនទេមានន័យថាវាតិចវាបានតិចបើប្រៀបធៀបជាមួយរសូលអញ្ចឹងម្នាក់គាត់បដិញ្ញាថាពីថ្ងៃហ្នឹងទៅបួសអត់ស្រ័យបួសរហូត ណែមួយហើយម្នាក់ទៀតថាអត់ទេយប់ក៏លេងដេកដែរសំយ៉ាងសុណាត់រហូតអានេះក្រៅពីកតាបកិច្ចណាម្នាក់ទៀតថាអាឡលលិនអត់យកពុនទេធ្វើអីបិទរហូតអញ្ចឹងហើយណាប៊ីលោកនៅក្នុងផ្ទះណាប៊ីមកចេញមកប្រាប់ថាអំបញ្ញមិញអ្នកនេះនិយាយចេះនេះចេះចេះណាប៊ីបានប្រាប់ថាខ្ញុំណាខ្លាចអល់ឡោះជាពួកអ្នកឯងទាំងអស់គ្នានិយាយនេះមិនមែនណាប៊ីមោទនភាពទេក្នុងនាមថាជារសោរបស់អល់ឡោះគាត់ខ្លាចអល់ឡោះជាងបណ្ដាមនុស្សទាំងអស់ គឺវាពិតហើយហើយបានលោករ៉ៃរ៉ាប់បង្រៀនសាហាបត្តិ3នាក់នេះ ជាគំរូសម្រាប់មនុស្សទូទៅ ដែលជាអ៊ុម៉ាត់មូហាម៉ាត់ថាគាត់ថាខ្ញុំណាសម្បះយ៉ាងមានពេលសម្បះយ៉ាងមានពេលសម្រាប់ហើយខ្ញុំមានពេលបួសមានពេលស្រាយហើយខ្ញុំក៏យកប្រពន្ធដូចគេដែរឃើញទេណ៎ណាហើយមនៈនុវត្តតាមសុនណះរបស់ខ្ញុំមិនមែនជាស្ថិតនៅក្នុងក្រុមរបស់ខ្ញុំទេ នេះជាព្រំដែនដើម្បីកុំឲ្យអ៊ុម៉ាត់មូហាម៉ាត់រំលងឃើញទេសួរថាអ្នកទាំង3នេះគាត់ចង់ល្អទេចង់ប៉ុន្តែសួរថាច្បាប់អនុញ្ញាតទេអត់ទេអញ្ចឹងដែនកំណត់នៃច្បាប់ដែលត្រឹមត្រូវដើម្បីកុំឲ្យងាកចេញពីការពិតនៅក្នុងសាសនាអ៊ីស្លាមធ្វើត្រឹមអ្វីដែលនប៊ីនាំមកទៅបានហើយធ្វើមិនអស់ផងធ្វើអត់អស់ផងធ្វើអត់អស់ទេគេយើងមើលជនអារ៉ូប៊ីម្នាក់ដែលគាត់ជាអ្នកដែល ធ្វើត្រឹមកម្រិតនោះហើយនប៊ីធ្វើសាក់សីថាជាអាលូសុរកាជនអារ៉ូប៊ីម្នាក់គាត់មកជួបនប៊ីយើងមូហាម៉ាត់សុសឡាមសួរអំពីកតាបកិច្ចសម្បេះយ៉ាងថាតើកតាបកិច្ចសម្បេះយ៉ាងដែលដាក់លើគាត់នេះស្អីខ្លះនប៊ីបានថាមួយថ្ងៃមួយយប់5មកទូគាត់សួរថាមានអាផ្សេងទៀតទេថាមានប៉ុន្តែសុណាត់ចប់រឿងសម្បេះយ៉ាងមួយ បានមករឿងហ្សាកាត់ក៏ដូចគ្នាសួរកតាបកិច្ចហើយនប៊ីប្រាប់ហើយបានហ្សាកាត់ហើយបានបួសបន្ទាប់មកស្អីស្អីទាំងអស់បន្ទាប់មកគាត់ងាកចេញពីនប៊ីគាត់វិលទៅវិញ គាត់ថាខ្ញុំធ្វើមិនឲ្យលើសមិនឲ្យខ្វះពីអ្វីដែលមហាម៉ារៀបរាប់ឯងនប៊ីថាអ្នកណាឲ្យចង់មើលអ្នកដែលអាលុសុរកើឬគាត់ថាបើសិនជាគាត់ពិតជាធ្វើដូចនេះមែនគាត់ជាមនុស្សដែលអហ្វឡាស់ជោគជ័យរីវ៉ាយតខ្លះថាគាត់នឹងចូលសុរកើឃើញទេធ្វើអត់លើសទេអត់ឲ្យលើសអត់ឲ្យខ្វះហើយចូលសុរកើអញ្ចឹងយើងដាក់សំណួរថាចុះអ្នកធ្វើលើសចូលសុរកើទេពិតជាអត់តាមសម្ដីរបស់នប៊ីព្រោះយើងធ្វើលើសពីអ្វីដែលនប៊ីនាំមកចឹងនេះគឺជាហេតុផល ដែលតាក់ទងឲ្យពុំមួយអ៊ីស្លាមឬក៏តម្រូវឲ្យយើងជាអ្នកអ៊ីស្លាមកុំធ្វើបំពានច្បាប់ឲ្យសោះព្រោះការបំពានច្បាប់មិនជោគជ័យទេមិនដោយកុំដោយសារគេសរសើរណាហើយចេះតែអូចេះតែខ្លាំងទៅខ្លាំងទៅអានឹងហើយដែលនាំឲ្យវិនាសាខ្លួនឯងថ្ងៃនៅទុនយ៉ានេះអ្នកអាចសុបាយនឹងអ្វីដែលគេសរសើរដល់ខ្លួនគាត់បាន តែដល់ពេលទៅចំពោះមុខអល់ឡោះជាម្ចាស់នៅថ្ងៃកាត់ក្តី អ្នកដែលសរសើរអ្នកឯងនឹងមិនមានពេលអង្គុយសរសើរអ្នកទៀតខ្ញុំនឹងលើកយកនៅខាងក្រោយនៅពេលដែលជាប់ចំណុចនេះទៅចំណុចបន្ទាប់ខ្ញុំនឹងលើកយកអ៊ីនសាអល់ឡោះដើម្បីបង្ហាញថាតើអ្នកដែលដែលយកតាមគោលការណ៍ជំនឿលើផ្សេងពីអល់ឡោះជាម្ចាស់ផ្សេងពីរ៉ូសូលតើលទ្ធផលថ្ងៃគីយ៉ាម៉ាត់អល់ឡោះបញ្ជាក់យ៉ាងម៉េចអ្នកនោះសោកស្ដាយយ៉ាងម៉េចនេះគឺជាអ្វីដែល ទាមទារឲ្យយើងមានការប្រុងប្រយ័ត្នចំពោះបញ្ហា ការបំពានទៅលើច្បាប់ លើច្បាប់កុំឲ្យកុំដើម្បីឲ្យគេសរសើរកុំឲ្យសោះហើយកុំគិតថា អ្នកខ្លះគាត់យល់ថាយ៉ាងគាត់យល់ថាធ្វើឲ្យតែបានច្រើនត្រូវយកខុសចោលសាសនាអ៊ីស្លាមគ្មានទេ ចំណុចនេះតែបើសិនជាដូច្នេះតើអល់ឡោះដាក់រ៉ាស៊ូលមកធ្វើអីបើសិន ជាធ្វើច្រើនត្រូវយកខុសចោលដោយដែលយើងធ្លាប់រំលឹកគ្នាជាច្រើនយកឲ្យថាតកតងនឹងសាសនាអ៊ីស្លាមថ្ងៃគីយ៉ាម៉ាត់គឺមានសុរហ្គើមាននរកា មានតែសុរកាមាននរកាមានន័យថាអ្នកណាត្រូវចូលសុរកាសុរកាអ្នកណាត្រូវចូលនរកានរកាអត់មានតំបន់អព្យាក្រឹតនៅកណ្ដាលទេអត់មានអ្នកណាលើកដៃមកថាឥឡូវលិនធ្វើល្អក៏អត់ធ្វើធ្វើអាក្រក់លិនតែសុំនៅបលាស់កណ្ដាលនរកាសុរកាគ្មានទេអញ្ចឹងមិនមែនមានន័យថាធ្វើដោយផ្សងទេអញ្ចឹងនិយាយថាឥឡូវធ្វើឲ្យតែច្រើនណាអ្នកខ្លះក៏យល់ចឹងច្រើនណាត្រូវយកខុសចោលតើមានន័យអីបើរសូលអល់ឡោះបញ្ជូនរសូលមកធ្វើអី ព្រោះបញ្ជូនរ៉សូលមកដើម្បីឲ្យដាក់ព្រំដែនថាកុំឲ្យច្រើនលើសពីហ្នឹងមើលគំរូនេះគឺរ៉សូលរបស់អល់ឡោះជាម្ចាស់អល់ឡោះសូមចូលរួមបណ្ឌិតសិនហើយអ៊ីនសាអល់ឡោះវាតតរីសាឡាមអលហាំឌុលឡាខ្ញុំសូមគោរពថ្លែងអរគុណចំពោះសាសកូសាលីដែលចូលរួមបកស្រាយចំពោះប្រធានបទរបស់យើងដែលតេតតទៅនឹងការអល់ហ្គូលូ ដែលយើងអាចបកប្រែថាគឺការធ្វើលើសពីដែនកំណត់របស់ច្បាប់ជាកិច្ចបន្តសូមគោរពជ័យឧស្សាហ៍សមូសាប៊ិនអាហ្មាត់ដើម្បីចូលរួមចែករំលែកនៅក្នុងប្រធានបទរបស់យើងដែរសូមគោរពជ័យឧស្សាហ៍ស្វាលីតហ្វដលមស្គូរ៉ា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 ចឹងយើងគ្រាន់តែអង្គុយស្ដាប់យើងមកពីកន្លែងតាចិត្តចឹងគាត់មកពីឆ្ងាយឆ្លងខេត្តមកហើយឧស្តាហ៍មូហាម៉ាត់ហាសាន់គាត់តាំងពីកែបមកចឹងឆ្ងាយដែរឃើញថាជិះឡានច្រើនម៉ោងដែរដើម្បីផ្ដល់ចំណេះដឹងដល់យើងទាំងអស់គ្នានៅក្នុងយុគនេះហើយឧស្តាហ៍អូស្មានគាត់ពីខាងខេត្តកណ្ដាលមកដែរហើយសេះក្រុមលីហើយនឹងខ្ញុំអល់ហាំឌុលីឡាអ្នកនៅទីនេះ ចឹងយើងឃើញថាពួកគាត់លះបង់ច្រើនដើម្បីផ្ដល់ចំណេះដឹងដ៏ត្រឹមត្រូវដល់យើងទាំងអស់គ្នាចឹងយើងអ៊ីសាអល់ឡោះយើងស្ដាប់ក៏យើងបានប៉ះឡាអ្នកដែលផ្ដល់នៅចំណេះដឹងនោះក៏បានប៉ះឡាពីអល់ឡោះស្លាដូចគ្នាចឹងចូលដល់ប្រធានបទរបស់យើងតទៅនឹងមូលហេតុដែលនាំឲ្យអ្នកអ៊ីស្លាមប្រឆាអំពីការពិតយើងឃើញថាមានច្រើនឧស្សាហ៍របស់យើងក៏បានលើកខ្ញុំចូលសូមចូលរួមចំណុចមួយ ជាមូលហេតុចម្បងមួយដែលដែលនាំឲ្យអ្នកអ៊ីស្លាមយើង គឺងាយនឹងប្រឆាអំពីការពិតអំពីមេគាត្រឹមត្រូវគឺភាពល្ងងខ្លៅអំពីសាសនារបស់អល់ឡោះស៊ុបហានូតាឡានៅពេលដែលយើងបដោយខ្លួនឲ្យคล้ายទៅជាអ្នកល្ងងមិនស្គាល់អល់ឡោះស៊ុបហានូពិតប្រកបបដោយខ្លួនឲ្យคล้ายទៅជាអ្នកល្ងងមិនស្គាល់សាសនាខ្លួនឯងពិតប្រកបបដោយខ្លួនឲ្យឲ្យคล้ายជាអ្នកល្ងងមិនស្គាល់រសូលរបស់ខ្លួនពិតប្រកប មិនស្គាល់ពីរបៀបរបបក្នុងការធ្វើអ៊ីបាដាទៅជាមួយអល់ឡោះសាឡាពិតប្រកបយើងងាយនឹងងាករេចេញអំពីសាសនាត្រឹមត្រូវរបស់អល់ឡោះសុផានូតាឡាមិនមិនបងប្អូនយើងសាកគិតមើលថានៅពេលបុគ្គលម្នាក់គាត់ធ្វើដំណើរនៅលើផ្លូវមួយគាត់មានគោលដៅមួយដែលត្រូវទៅគាត់ចង់ទៅដល់កន្លែងមួយហើយគាត់អត់ស្គាល់ផ្លូវថាផ្លូវណាដែលនាំគាត់ទៅដល់អាគោលដៅរបស់គាត់នោះទេសួរថាតើគាត់ ធ្វើដំណើរតាមផ្លូវនេះយ៉ាងម៉េចបថុយបឋានមែនទេហើយគ្រោះថ្នាក់ជាងនឹងបើសិនបើមានគេប្រាប់គាត់ពី3នាក់ថាដើម្បីទៅដល់គោលដៅរបស់គាត់នេះធ្វើដំណើរតាមផ្លូវនេះម្នាក់ទៀតគាត់ថាតាមផ្លូវនោះអញ្ចឹងបើមានពី3នាក់ប្រាប់គាត់គាត់កាន់ដែរកាន់តែវល់វល់មិនដឹងជ្រើសរើសមួយណាព្រោះគាត់អត់អត់មានចំណេះដឹងតើតើនៅផ្លូវនេះគាត់ស្គាល់ផ្លូវហ្នឹងអញ្ចឹងខណៈនេះគេប្រាប់ថាផ្លូវនេះទៅដល់សួរម្នាក់ទៀតគេថាផ្លូវនោះសួរអ្នកទី3គេថាផ្លូវផ្សេងទៀតចុះបើមានច្រើនជាងហ្នឹង ចេះឃើញថាការវង្វេងផ្លូវនៅក្នុងទុនយ៉ានេះគាត់អាចវិលត្រឡប់មករកវិញបានប៉ុន្តែបើសិនបើយើងបដ ாய் ខ្លួនឲ្យវង្វេងចេញពីផ្លូវត្រូវរបស់អាឡោះសុផានូតាឡាហើយយើងស្លាប់ចេញពីទុនយ៉ាក្នុងនាមជាអ្នកដែលវង្វេងអានឹងយើងចាប់ហើយព្រោះយើងអត់មានឱកាសវិលត្រឡប់មកទុនយ៉ាទៀតដើម្បីរើផ្លូវត្រូវម្ដងទៀតទេអញ្ចឹងការដែលយើងមិនស្គាល់សាសនាយើងពិតប្រកបការដែលយើងមិនស្គាល់អាឡោះសុណាជាម្ចាស់យើងពិតប្រកប ការដែលយើងមិនស្គាល់រសូលពិតប្រកបសួរថាតើយើងជាអ្នកអ៊ីស្លាមរបៀបណា យើងមិនស្គាល់ពីរបៀបរបបក្នុងការធ្វើអ៊ីបាដាទៅជាមួយអល់ឡោះសាឡាពិតប្រកបស្រេចតែគេប្រាប់ថាធ្វើអញ្ចឹងធ្វើ ធ្វើយ៉ាងនេះធ្វើធ្វើយ៉ាងនោះធ្វើសួរថាតើយ៉ាងម៉េចស្ថានភាពរបស់យើងចេះបានខ្ញុំបានលើកផ្ទាល់បងប្អូនយើងខ្លះគាត់ថាអ្នកស្រាវយើងបច្ចុប្បន្នគឺមានការខិលាគ្នាច្រើនអ្នកនេះថានេះត្រូវអ្នកនេះថាអនុខុស ចឹងគាត់ថាគាត់វល់វល់អស់យូរទៅមិនដឹងថារឿងមួយណាចឹងប្រសិនបើគាត់ស្ថិតនៅក្នុងស្ថានភាពហ្នឹងមានន័យថាគាត់គឺងាយនឹងវង្វេងបំផុតព្រោះថាគាត់អត់ស្គាល់សាសនាខ្លួនឯងអត់ស្គាល់ច្បាប់សាសនាខ្លួនឯងទេអញ្ចឹងនៅពេលដែលគាត់អត់ដឹងថាផ្លូវណាផ្លូវត្រូវផ្លូវណាផ្លូវខុសច្បាស់អញ្ចឹងគាត់ងាយនឹងវង្វេងខ្លាំងបំផុតដូចខ្ញុំប្រៀបធៀបថាអ្នកដែលធ្វើដំណើរទៅទៅចង់ទៅដល់គោលដៅប៉ុន្តែមិនដឹងថាផ្លូវណាអញ្ចឹងនៅពេលដែលមាន គេប្រាប់គាត់ច្រើនណាស់គាត់ចាប់ដើមវល់មិនដឹងថាផ្លូវណាពិតប្រាកដចឹងគាត់រើសក្នុងលក្ខណៈបថុយបឋានចឹងយើងកុំបដ ாய் ខ្លួនឲ្យដល់កម្រិតហ្នឹងកុំបដ ாய் ខ្លួនឲ្យដល់កម្រិតហ្នឹងយើងជាអ្នកអ៊ីស្លាមជាអ៊ុម៉ាត់ដែលឲ្យតម្លៃលើចំណេះដឹងជាគោលយើងឃើញថាវ៉ាហ៊ីដែលអល់ឡោះសាឡាវចោឲ្យនប៊ីយើងដំបងគេយើងទាំងគ្នាសុទ្ធតែដឹងអ៊ីក្រ៉ាចូលសូត្រអោម៉ាហ្មាត់ចូលនៅអានចូលសូត្រចឹងយើងដើរជ្រើសរើសអ៊ីស្លាមធ្វើជាសាសនាវ៉ាជីប យើងសិក្សាស្វែងយល់អំពីសាសនាអ៊ីស្លាមរបស់យើងកុំបដ ாய் ឲ្យបុគ្គលណាម្នាក់គាត់អស់ទាញយើងចេញអំពីសាសនាត្រឹមត្រូវដោយដោយគោលអំណងរបស់គាត់ដែលយើងអត់ដឹងចឹងយើងនៅពេលដែលយើងស្គាល់ផ្លូវច្បាស់ឧទាហរណ៍ថាយើងចង់ទៅកំពង់ចាមយើងស្គាល់ផ្លូវច្បាស់មានផ្លូវប៉ុន្មានដែលអាចទៅដល់ចឹងនៅពេលមានអ្នកផ្សេងគាត់មកប្រាប់យើងថាអត់ទេទៅកំពង់ចាមផ្លូវនោះវិញខ្លះថាផ្លូវនេះវិញសួរថាអាចអស់ទាញយើងបានអត់បើផ្លូវយើងធ្វើដំណើរសោះហើយនឹងមិនអាចទេ ចឹងអ្នកដែលគាត់ស្គាល់សាសនារបស់អល់ឡោះសុណាច្បាស់គាត់ស្គាល់ពីរបៀបរបបក្នុងការធ្វើអ៊ីបាដាទៅជាមួយអល់ឡោះសុណាច្បាស់ក៏មិនអាចដល់ណាម្នាក់មកទាញគាត់ឲ្យវង្វេងដែរប៉ុន្តែអ្នកដែលគាត់បដ ாய் ខ្លួនឲ្យល្ងងបដ ாய் ខ្លួនឲ្យคล้ายទៅជាអ្នកដែលគ្មានចំណេះដឹងពិតប្រាកដអំពីសាសនារបស់អល់ឡោះសុបហានូតាឡាចឹងស្ថានភាពគាត់គឺគ្រោះថ្នាក់ចឹងបាននៅក្នុងអាដេសមួយដែលឧលមាអ៊ីស្លាមខ្លះគាត់ថាដល់ត្រជាហាសានលីហ្គៃរីហ៊ី អ៊ុលម៉ាខ្លះថាដាអេប៉ុន្តែអ៊ុលម៉ាហាឌីសជាច្រើនគាត់ថាដល់ដរយ៉ាហាសានលីហ្គៃរីហ៊ីនប៊ីមានសាសថាតលបុលអ៊ីលហ្វារីដតុនអាឡាកុលីមុស្លីមមានន័យថាការស្វែងរកចំណេះដឹងគឺជាកាតព្វកិច្ចលើអ្នកអ៊ីស្លាមគ្រប់រូបហើយនៅក្នុងអាយ៉ាត់កូរ៉ានច្បាស់តើតើនៅបញ្ហានឹងអល់ឡោះសូឡាបានមានប្រសាសន៍ថាអ៊ីនណាម៉ាយ៉ាខ្សាឡោះមីនអ៊ីបាឌីហ៊ីអលអ៊ុលាម៉ាមានន័យថាពិតប្រកបអ្នកដែលកោតខ្លាចអល់ឡោះសូឡាគឺស្ថិតនៅក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់ដែលជាអ៊ុលាម៉ាដែលជាអ្នកចេះដឹង ហើយនៅក្នុងអាយ៉ាមួយទៀតអល់ឡោះសូមប្រាប់ថាយ៉ាហ្វាអ៊ីឡោះល ذ ីណាអាម៉ានូមីនគុំវល ذ ីណាអ៊ូទូលអ៊ីលមដារយ៉ាតមានន័យថាអល់ឡោះសូមលើករំកើងអ្នកដែលមានអ៊ីម៉ានអ្នកដែលមានជំនឿជាមួយអល់ឡោះសូមក្នុងចំណោមពួកអ្នកហើយនឹងអ្នកដែលមានចំណេះដឹងនៅដារយ៉ានៅឋានៈពងពូចឹងយើងឃើញថាទាំងអស់នេះគឺលក្ខណៈពិសេសនៃចំណេះដឹងដែលយើងចាំបាច់ត្រូវតែស្វែងយល់ចំណុចណាមួយនៅក្នុងសាសនារបស់អល់ឡោះសូមលើដែលយើងអត់ដឹងច្បាស់ស្វែងយល់ពូវាឲ្យបានច្បាស់លាស់ដើម្បីជៀសវាងកុំឲ្យអ្នកនេះ គាត់ថាអញ្ចឹងអានោះគាត់ថាអញ្ចឹងហើយយើងអាចវិនិច្ឆ័យបានយើងត្រូវស្វែងយល់ចំណេះដឹងតកតទៅបញ្ហាហ្នឹងឲ្យបានច្បាស់លាស់ហើយនប៊ីបានមានប្រសាសន៍ប្រៀបធៀបរវាងអ្នកធ្វើអ៊ីបាដាតហើយនឹងអ្នកដែលមានចំណេះដឹងដោយដែលគាត់ធ្វើអ៊ីបាដាតហើយនឹងអ្នកល្ងងខ្លៅដែលគាត់ធ្វើអ៊ីបាដាតគឺមានភាពខុសគ្នានៅក្នុងអឌីមួយនប៊ីបានមានប្រសាសន៍ថាអឺ فضل العالم على العابد كفضل على ادناكم មានន័យថាឧត្តមភាពឬលក្ខណៈពិសេសរបស់អ្នកអាលឹមអ្នកដែលមានចំណេះដឹង លើ អ្នកដែលធ្វើអ៊ីបាដាតដោយល្ងងខ្លៅគឺដូចជាលក្ខណៈពិសេសរបស់ខ្ញុំលើអ្នកដែលមានឋានៈទាបបំផុតនៃពួកនេះហើយនៅក្នុងអរិយមួយទៀតនប៊ីមានសាថាមៃយូរីឌីឡាប៊ីខៃរ៉ានីហ្វាក់គីហ្វីឌីនមានថាបុគ្គលណាដែលអល់ឡោះសុលឡាចង់ឲ្យគាត់បានល្អប្រសើរអល់ឡោះនឹងឲ្យគាត់យល់អំពីសាសនារបស់អល់ឡោះសុបហានូតាឡាអញ្ចឹងនៅក្នុងអ៊ីស្លាមគឺលើកដំកើងចំណេះដឹងយើងចាំបាច់ត្រូវតែស្វែងយល់គុំបណ្ដោយខ្លួនឲ្យងាករេទៅតាមរាល់អ្នកដែលថា រាល់អ្នកដែលថាចឹងបើយើងពិនិត្យមើលថាតើភាពល្ងងខ្លៅវាបកផលប៉ះពាល់អីខ្លះបើយើងពិនិត្យមើលនៅក្នុងអ៊ីស្លាមតើមានចាយយ៉ាងដូចម្តេចខ្លះតើតើនឹងភាពល្ងងខ្លៅនេះបើយើងមើលនៅក្នុងកូរ៉ានយើងឃើញថាអល់ឡោះសុណាបានរំលឹកថាភាពល្ងងខ្លៅនេះជាមូលហេតុចម្បងមួយដែលនាំឲ្យអ៊ុម៉ាត់ចំនួនមុនគឺបដិសេធរសូលប្រឆាំងនឹងរសូលរសូលរបស់អល់ឡោះសុណាដែលបញ្ជូនមកនៅក្នុងសូរ៉ាហូតអាយ៉ាទី29 អល់ឡោះសាឡាបានបញ្ជាក់ពីស្ថានភាពនៃការដាក់វ៉ាស់របស់នប៊ីនូហើយនឹងក្រុមរបស់គាត់អល់ឡោះបានមានបន្ទូលថានប៊ីនូគាត់បានមានប្រសាសន៍ថាវយ៉ាកោមីឡាអស្អលុគុមអាឡៃហ៊ីម៉ាឡានិយាយថាអល់ឡោះសាឡារំលឹកនៅក្នុងកូរ៉ានបន្ទូលរបស់អល់ឡោះសាឡាដែលពណ៌នាពីប្រសាសន៍របស់នប៊ីនូដែលគាត់បានបញ្ជាក់ប្រាប់ថាអោក្រុមរបស់ខ្ញុំដែលខ្ញុំដាក់វ៉ាស់ពួកអ្នកឲ្យទៅរកផ្លូវល្អនេះខ្ញុំអត់សុំទ្រពពីពួកអ្នកទេខ្ញុំអត់សុំកម្រៃអត់សុំប្រាក់ខែពីពួកអ្នកទេ in ajriya illa ala Allah ផលបុណ្យរបស់ខ្ញុំគឺនៅលើអល់ឡោះសូឡាមានន័យថាខ្ញុំចង់បានផលបុណ្យពីអល់ឡោះសូឡា وما أنا بطارد الذين آمنوا إنهم ملاقو ربهم ولكني أراكم قوما تجهلون ចឹងអល់ឡោះបានបញ្ជាក់ប្រាប់ទៀតថានប៊ីនោះបានមានប្រសាសន៍ថាខ្ញុំមិនបណ្ដេញអ្នកដែលមានអ៊ីម៉ានជាមួយអល់ឡោះសូឡាចេញទេពិតប្រាកដពួកគេនឹងទៅជួបម្ចាស់របស់ពួកគេហើយពិតប្រាកដណាស់ខ្ញុំឃើញថាពួកអ្នកគឺជាអ្នកងងខ្លៅ ចឹងនៅក្នុងអាយ៉ាតនេះនប៊ីនោះបានឆ្លើយតបទៅកាន់អ៊ុម៉ាត់របស់គាត់នៅសម័យកាលនោះអ្នកដែលគាត់ដាក់វ៉ាដែលគាត់បដិសេធដាក់វ៉ានប៊ីនោះគាត់ថាអ្នកដែលតាមនប៊ីនោះនោះគឺជាមនុស្សដែលដែលដែលក្រដែលខ្សោយដែលមានឋានៈទាបចង់ឲ្យពួកគាត់មានអ៊ីម៉ានតលបដិញ្ញអ្នកក្រនឹងចេញអស់ទៅបានគាត់ចូលមកពួកគាត់ចូលខ្លាចអន់ដោយអ្នកក្រនឹងដែរប៉ុន្តែនប៊ីនោះបានឆ្លើយតបនឹងគាត់ថាខ្ញុំអត់បដិញ្ញទេអ្នកដែលមានអ៊ីម៉ានជួអល់ឡោះសុលាចាំបើបដិញ្ញចេញថ្ងៃដែលគាត់ជួបនឹងអល់ឡោះសុលាគាត់ប្តឹងអល់ឡោះសុលាតែខ្ញុំឆ្លើយយ៉ាងម៉េច ប៉ុន្តែនប៊ីនោះគាត់ប្រាប់ថាម៉េចការពិតខ្ញុំយល់ឃើញថាពួកអ្នកទេដែលជាអ្នកល្ងងពួកអ្នកទេដែលជាអ្នកល្ងងចឹងឃើញថាការបដៅខ្លួនឲ្យល្ងងខ្លៅយើងឃើញថាអ្នកដែលល្ងងខ្លៅនៅសម័យកាលមុនគាត់បានបដិសេធនឹងដាក់វ៉ារបស់របស់នប៊ីដែលជារសូលរបស់អាឡោះសូឡាដូចជានប៊ីនោះហើយនិងនប៊ីផ្សេងផ្សេងទៀតអាឡោះសូឡាក៏បានបញ្ជាក់ប្រាប់ថាភាពល្ងងខ្លៅក៏ជាមូលហេតុមួយដែលរុញច្រានអ៊ុម៉ាត់នប៊ីលូតឲ្យទៅ ប្រព្រឹត្តនៅទង្វើអសិលធម៌បំផុតមួយ។ គឺឃើញថាអ៊ុម៉ាត់នប៊ីលូតដែលគាត់គ្មានអ៊ីម៉ានថានប៊ីលូតគឺគាត់ស្រឡាញ់ភេទដូចគ្នានៅសម័យកាលនោះអញ្ចឹងនប៊ីរបស់គាត់ដាក់វ៉ាគាត់ទៅរកមីគាត្រឹមត្រូវគាត់បានប្រឆាំងហើយអល់ឡោះសូឡាបានរំលឹកពីមូលហេតុដែលគាត់ប្រឆាំងនៅក្នុងចំណោមបណ្ដាមូលហេតុរបស់គាត់អល់ឡោះសូឡាបានមានបន្ទូលថា أئنكم لتأتون الرجال شهوة من دون من دون النساء بل أنتم قوم تجهلون سورة النمل آيات 155អញ្ចឹង អល់ឡោះបានបញ្ជាក់ប្រាប់ថានប៊ីរបស់គាត់បានមានប្រសាសន៍ទៅកាន់ក្រុមរបស់គាត់ថាតើពួកអ្នកយកបរោះដូចគ្នាដើម្បីបំពេញសាសវ៉ាស់ដើម្បីបំពេញចំណងតណ្ហាឬហើយមិនយកចោលស្ត្រីបែរជាចោលស្ត្រីឃើញថាលក្ខណៈដើមនៅអឡោះសាឡាបកាតបរោះគឺជាគូនឹងស្ត្រីបរោះត្រូវរៀបការជាមួយនឹងស្ត្រីប៉ុន្តែនៅសម័យកាលមុនសម័យកាលនប៊ីលូតពួកគាត់រើសភេទដូចគ្នាដើម្បីធ្វើជាដៃគូអញ្ចឹងអល់ឡោះប្រាប់ថា នប៊ីលូតបានប្រាប់ទៅកាន់ក្រុមរបស់គាត់ថាពួកអ្នកជ្រើសរើសរបៀបហ្នឹងគឺបលអន្តុមកោមុនតាជាហលូនពិតប្រកបពួកអ្នកគឺជាក្រុមដែលល្ងងខ្លៅជ័យឃើញថាមូលហេតុចម្បងមួយដែរគឺដោយសារភាពល្ងងខ្លៅរបស់គាត់ដែលរុញច្រានគាត់ឲ្យធ្លាក់ទៅក្នុងឲ្យធ្លាក់ទៅក្នុងទង្វើអសិលធម៌របៀបនោះ ហើយយើងឃើញថាភាពល្ងងខ្លៅក៏ជាមូលហេតុមួយដែលនាំឲ្យទង្វើបាបកម្មផ្សេងៗរីកសុសសាយការឡើងរីកសុសសាយដែរដោយសារថានៅពេលដែលមនុស្សអត់ដឹង ត្រូវខុសអញ្ចឹងទង្វើដែលគាត់ធ្វើគឺគាត់មិនដឹងត្រូវខុសទេជួនកាលល្អទៅជួនកាលអាក្រក់ក៏ធ្វើដោយព្រាវអញ្ចឹងទៅចឹងបាននៅក្នុងកូរ៉ានអល់ឡោះសាឡាបានមានបន្ទូលតទៅនឹងនប៊ីយូស៊ុហ្វអាឡៃសាឡាមអល់ឡោះបានបញ្ជាក់ប្រាប់ថាកលរ៉ាប៊ីស៊ីជនូអហាប់អ៊ីឡៃមីម៉ាយដូណានីអ៊ីឡៃវអ៊ីឡាតស្រីហ្វអានីកៃដាហ៊ុនអស្ប៊ូអ៊ីឡៃហ៊ិនវអគុមមីនលជាហ៊ីលីតចឹងអល់ឡោះបានពណ៌នាពីពាក្យសម្ដីរបស់នប៊ីយូស៊ុហ្វអាឡៃសាឡាមដែលគាត់បានបញ្ជាក់ប្រាប់ថាអល់ឡោះស៊ុបហានតាឡាគុក ប្រសិនបើចូលគុកគឺខ្ញុំស្រឡាញ់ខ្ញុំពេញចិត្តជាងអ្វីដែលគាត់កំពុងតែហៅខ្ញុំទៅធ្វើមានន័យថាមានស្ត្រីម្នាក់នៅសម័យកាលនោះហៅគាត់ទៅស៊ីណាហើយគាត់បានបដិសេធនប៊ីយូស៊ុបអាឡៃសាឡាមគាត់មានរូបសម្រស់ស្អាតគឺថាគាត់ជាអ្នកដែលអល់ឡោះសូឡាបកាតមកមានលក្ខណៈពិសេសគឺរូបសម្រស់របស់គាត់ស្អាតអញ្ចឹងនៅពេលដែលគេហៅគាត់ទៅស៊ីណាគាត់ដឹងច្បាស់ថានឹងជាបកាតអល់ឡោះសូឡាហាមគាត់គាត់អត់ប្រព្រឹត្តទេហើយគាត់បានមានប្រសាសន៍ទៅកាន់អល់ឡោះសូឡាថា បើសិនមកចូលគុកគឺខ្ញុំពេញចិត្តជាងនឹងធ្វើទង្វើនឹងហើយគាត់បានបញ្ជាក់ប្រាប់ទៀតថាប្រសិនបើអល់ឡោះសូឡាមិនការពារខ្ញុំអំពីអ្វីដែលគេហៅខ្ញុំទៅទេអំពីល្បិចកលអាក្រក់ដែលគេហៅខ្ញុំទៅធ្វើទេនោះខ្ញុំនឹងធ្លាក់ក្នុងល្បិចកលអាក្រក់នេះមិនខានហើយខ្ញុំនឹងស្ថិតនៅក្នុងចំណោមអ្នកដែលងងខ្លោចជើនៅក្នុងកន្លែងនេះអាយ៉ានេះក៏បញ្ជាក់ប្រាប់ដែរថាភាពល្ងងខ្លៅ គឺជាមូលហេតុនាំឲ្យបុគ្គលម្នាក់ធ្លាក់ទៅក្នុងបាបកម្មហើយក៏ជាមូលហេតុនាំឲ្យបាបកម្មនឹងសោះសាយដែរហើយយើងឃើញថាលើសពីនេះនៅក្នុងសម័យកាលនប៊ីមូសាភាពល្ងងខ្លៅនេះក៏ជាមូលហេតុនាំឲ្យឧម៉ាត់នប៊ីមូសាធ្លាក់ទៅក្នុងបកាសិរិកទៅជាមួយអល់ឡោះស៊ុបហានាហ៊ូវតាឡានៅក្នុងកូរ៉ានសូឡាអារ៉ាហ្វអាយ៉ាទី138អល់ឡោះសូឡាបានមានបន្ទូលថាវយ៉ាវ៉ាស្នាប៊ីបានីអ៊ីស្រាអ៊ីលអលបាហ៍មានន័យថាយើងបានរំដោះបានីអ៊ីស្រាអ៊ីលឲ្យឆ្លងផុតសមុទ្រ فأتوا على قوم يعقفون على أصنام لهم នៅពេលនោះបណ្ឌិតអ៊ីស្រាអែលបានធ្វើដំណើរឆ្លងកាត់ប្រទេសឃើញក្រុមមួយដែលកំពុងតែអតិកោបជុំវិញរូបបដិមារបស់ពួកគេមានន័យថាពួកគាត់ធ្វើអិបាដាតជាមួយរូបសំណាកផ្សេងៗពេលនោះពួកគាត់ជាអ្នកដែលមានអ៊ីម៉ានតាមនប៊ីមូសាប៉ុន្តែនៅពេលដែលឃើញគេមានរូបសំណាកជាព្រះអ៊ុម៉ាត់នប៊ីមូសាមួយចំនួននៅសម័យកាលនោះគាត់បាននិយាយទៅកាន់នប៊ីមូសាថា قالوا يا موسى អ៊ីជាអលឡាណាអ៊ីឡាហានកាម៉ាលហុំអាលីហាមានន័យថាអោមូសាសូមរើសព្រះមួយសម្រាប់ពួកយើងបង្កើតព្រះមួយសម្រាប់ពួកយើងដូចតែគេមានព្រះចឹងមានន័យថានៅពេលដែលពួកគាត់គោរពសក្ការៈទៅជាមួយអល់ឡោះសុលាហើយអត់មានរូបតំណាងពួកគាត់ចង់មានរូបតំណាង ដូចជា គេផ្សេងដែលគាត់ឃើញចឹងមានន័យថាដោយសារភាពល្ងងខ្លៅរបស់ពួកគាត់ពេលនោះយើងឃើញថានប៊ីមូសាបានតបទៅកាន់ពួកគាត់វិញថាកាឡាអ៊ីនណាគុំកោមុនតាជាហាលូន ពិតប្រាកដពួកអ្នកគឺជាក្រុមដែលល្ងងខ្លៅហេតុអីបានជាពួកអ្នកកំពុងតែធ្វើអ៊ីបាដាតជាមួយអល់ឡោះសូឡាជាម្ចាស់ដ៏ធំធេងហើយពួកអ្នកបែរជាចង់បានដូចអ្នកដទៃយើងឃើញថានៅសម័យកាលយើងបច្ចុប្បន្នក៏ដូចគ្នាដែរមូលហេតុដែលនាំឲ្យយើងងាករាយចេញពីផ្លូវត្រឹមត្រូវដែរអ្នកខ្លះឃើញគេមានអីក៏ចង់មាននឹងដែរឃើញគេខាងនេះមានបុណ្យខួបកំណើតសម្រាប់កូនចៅរបស់គេគាត់ចង់ប្រពៃពិធីខួបកំណើតសម្រាប់គ្រួសារសម្រាប់កូនចៅជួនកាលរហូតដល់រាលដាលកាន់តែធំជាងនឹងទៀតចឹងឃើញថានេះជា ជាភាពល្ងងខ្លៅហើយបើឃើញគេមានដូចអវណ្ណវិមូសាឃើញគេមានព្រះដែលមានរូបតំណាងយើងព្រះយើងចង់មានរូបតំណាងដូចគេដែរយើងឃើញថាយើងជាព្រះត្រឹមត្រូវអល់ឡោះសូឡាបានអល់ឡោះសូឡាបានជ្រើសរើសឲ្យជ្រើសរើសយើងឲ្យថត់នៅលើសាសនាត្រឹមត្រូវអល់ឡោះស៊ុបហានតាឡាបានឲ្យយើងយល់ឲ្យយើងដឹងឲ្យយើងធ្វើអ៊ីបាដាតជាមួយព្រះដែលត្រឹមត្រូវគឺទ្រង់ហើយរបៀបរបបក្នុងការធ្វើអ៊ីបាដាតអល់ឡោះស៊ុបហានបានប្រាប់យើងអញ្ចឹងហេតុអីបានជាយើងចាំបានដូចគេ យើងមានអ្វីដែលជារបស់យើងហេតុអីបានជាចង់បានដូចគេអញ្ចឹងមូលហេតុចម្បងមួយដែរដែលនាំឲ្យមនុស្សធ្លាក់ទៅក្នុងបកាសិរិទ្ធហ្នឹងគឺភាពល្ងងខ្លៅហើយយើងឃើញថានៅក្នុងបញ្ហាដែលកើតឡើងលើអ៊ុម៉ាត់ណាប៊ីមូសានេះគឺដោយសារការភាពល្ងងខ្លៅរបស់គាត់រុញច្រានគាត់ឲ្យគាត់ចង់បានដូចគេគេមានអីចង់បាននឹងគេមានអីយើងចង់បាននឹងដែរអត់ស្គាល់អត្តសញ្ញាណខ្លួនឯងអត់ស្គាល់អត់ស្គាល់អំពីលក្ខណៈពិសេសរបស់ខ្លួនឯងដែលមាន ចឹងនេះជាអ្វីដែលខ្ញុំចូលរួមបន្តិចបន្តួចជាមួយនឹងឧស្សាហ៍សិក្សារបស់យើងទុកនទីក្រោយឧស្សាហ៍របស់យើងផ្សេងផ្សេងទៀតក៏ចូលរួមបន្តអ៊ុស្សាឡាមអាឡៃគុំរ៉ាហ្មតុលឡាហ៊ីវ៉ាបរកាតូអัลហាំឌុលឡានឹងសូមគោរពថ្លែងអរគុណចំពោះសាស្មូសាបិនអាហ្មាត់ដែលចូលរួមបកស្រាយនៅប្រធានបទរបស់យើងតកតងនឹងមន្តាមូលហេតុ ដែលនាំឲ្យប្រឆាពីការពិតហើយយើងឃើញថាអ្វីដែលសាសនាលើកឡើង គឺ ភាពអវិជ្ជាគឺការខ្វះចំណេះដឹងចំពោះសាសនារបស់ខ្លួនឯងជាទូទៅដល់ពេលដែលយើងមិនស្គាល់អ្វីមួយពិតប្រាកដឬក៏យើងស្គាល់មិនច្បាស់ច្បាស់ជាមិនមានតម្លៃទេ ហើយមិនមានសារៈសំខាន់ឲ្យយើងថែរក្សានោះទេអញ្ចឹងទាមទារឲ្យយើងស្គាល់ច្បាស់ទៅយើងដឹងថាវាមានតម្លៃខ្ញុំសូមឧទាហរណ៍មួយ អឺបើយើងឃើញរបស់មួយនៅតាមផ្លូវយើងមិនដឹងថាវាជារបស់ដែលមានតម្លៃច្បាស់ជាដើរហួសតែនៅពេលដែលគេប្រាប់ថាហួសទៅហើយរបស់នេះគឺជារបស់ដែលមានតម្លៃអាចយកទៅលក់ឬក៏ដោះដូរជាប្រាក់បានច្រើនច្បាស់ជាយើងរត់មកវិញតែរឿងសាសនានេះបងប្អូនទាំងអស់គ្នាអឺយើងមិនអាចដឹងថាវាមានតម្លៃទេលុះត្រាតែយើងស្លាប់ទៅទើបយើងឃើញផលនេះហើយវាជាប្រការដែលជំរុញឲ្យយើងធ្វើការរំលឹកជំរុញឲ្យយើងធ្វើការ ស្រាវជ្រាវរំលឹកគ្នាទៅវិញទៅមកដោយសារតែមូលហេតុនេះដោយសារតែលទ្ធផលដែលយើងទទួលបានពិតប្រាកដគឺនៅពេលដែលយើងដាក់ទៅក្នុងដីចឹងនៅពេលនោះយើងឃើញលទ្ធផលអញ្ចឹងនៅពេលដែលឃើញលទ្ធផលអ្នកខ្លះសោកស្ដាយគឺសោកស្ដាយនៅពេលដែលវាហួសអញ្ចឹងនៅពេលដែលយើងទាន់នៅយើងមានឱកាសយើងព្យាយាមធ្វើយ៉ាងម៉េចសួរនាំពិភាក្សាអាចថាដេញដោលឲ្យបានច្រើនព្រោះវាជាក្តីសង្ឃឹមរបស់យើងវាជា គេហៅថាបើនៅបងប្អូននៅតាមជនបទវាជាស្រែជង្រុករបស់យើងជាកលែងដែលយើង សង្ឃឹមថាយើងបានផលមកផ្គត់ផ្គង់ជីវភាពរស់នៅរបស់យើងតែប្រសិនបើយើងបន្ថយថាអានឹងជាស្រែសំខាន់ក៏ប៉ុន្តែយើងអត់ដែលដាក់ជីយើងអត់ដែលស៊ូយើងអត់ដែលគិតពីស្ថានភាពដីអត់ដែលគិតពីជីអត់ដែលគិតពីទឹកអីទេតែយើងអាចសង្ឃឹមថានឹងបានទទួលបានផលល្អដែរទេចឹងនេះវាជាប្រការមួយដែលយើងយកចិត្តទុកដាក់ហើយឋានសួគ៌ surga របស់ Allah Subhanahu wa ta'ala ដែលមានទំហំធំធេងអឺ ដែលយើងមិនអាច បរិនិព្វានបានរហូតមានប្រសាសន៍របស់ជាក្រេសឡោះស្នាមបានបញ្ជាក់ថាអល់ឡោះជាម្ចាស់បានរៀបចំឲ្យអ្នកដែលចូលនៅក្នុងឋានសួគ៌នៅអ្វីដែលភ្នែកមិនធ្លាប់មើលឃើញត្រចៀកមិនធ្លាប់ឮហើយចិត្តរបស់មនុស្សលោកមិនដែលគិតដល់បើថាគឺវាជាលក្ខណៈពិសេសមែនទែនដូចនេះការអនុវត្តការបំពេញតួនាទីដើម្បីទទួលបាននៅការតបស្នងដ៏អស្ចារ្យបែបនេះមិនមែនធ្វើតាមរយៈការគិតឃើញឬក៏ធ្វើតាមរយៈការស្រមើស្រមៃរបស់យើងដែលគ្មានមូលដ្ឋានច្បាស់លាស់នោះទេ គឺយើងទាមទារឲ្យយើងមានការចាំបាច់ក្នុងការស្រាវជ្រាវក្នុងការសិក្សាឲ្យច្បាស់ទើបយើងអាចទទួលបានអ្វីដែលជាការតបស្នងដ៏ធំធេងបែបនេះអឺជាកិច្ចបន្តសូមសាស្ត្ររំលីអាចមានអ្វីបន្ថែមទាក់ទងនឹងវិធានបទរបស់យើងព្រោះមិញដូចមិនទាន់ចប់ស្រួលបួលទេរៀងកាក់ឲ្យដោយសារតែពេលវេលាអញ្ចឹងសូមសាស្ត្រអាចចូលរួមបន្ថែមតិចទៀតទាក់ទងនឹងវិធានបទរបស់យើង فليتفضل مشكورا Thank you. بسم الله الحمد لله والصلاة والسلام على رسول الله ما بعد السلام عليكم ورحمة الله وبركاته សូមសាឡានពីថ្មីម្ដងទៀតអំបញ្ញមិញយើងបានជួបគ្នាជាមួយនឹងការដែលអល់ឡោះសុបានវតាឡាជំរុញយើងឲ្យអនុវត្តតាមគម្ពីរអល់កុរអានអនុវត្តតាមសុណារបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ គឺពេលនេះចង់រំលឹកអំពីអាយ៉ាត់កូរ៉ាន មួយចំនួន ដែលអល់ឡោះស៊ុបហានតាឡាព្រមានចំពោះអ្នកដែល មិនប្រកាន់យកតាមគម្ពីរអល់កូរ៉ាន ហើយនឹងសុណារបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយសូមលើកជាលក្ខណៈសង្ខេបដោយសារតែពេលវេលាអល់ឡោះស៊ុបហានតាឡាបានមានបន្ទូលថា ما كان لمؤمن ولا مؤمنة إذا قضى الله ورسوله أن يكون لهم الخيرة អាយយាគូណាឡាហ៊ូមុលខេរ៉ាទូមិនអាមរីហ៊ីនមានន័យថាអ៊ីដាកាដឡោះវ៉ារ៉ាស៊ូលហ៊ូអាមរ៉ានមានន័យថាមិនអនុញ្ញាតឡើយសម្រាប់អ្នកដែលមានអ៊ីម៉ានទាំងប្រុសនិងស្រីនៅពេលដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡានិងរ៉ាសូលរបស់ទ្រង់បានសម្រេចនៅលើកិច្ចការអ្វីមួយឲ្យពួកគេមានជំរឿន បានន័យថា មានសិទ្ធជ្រើសរើសយកអ្វីផ្សេងពីហ្នឹងពីការសម្ដែងរបស់អល់ឡោះនិងរ៉ាសូលបន្តមកទៀតអល់ឡោះស្មតាបានបញ្ជាក់ថាវមៃយ៉ាសិលឡាហវរ៉ាស៊ូលហ៊ូហ្វកដដលដឡាលមមូប៊ីណា មានន័យថានោណាហើយដែលបានប្រឆាំងជាមួយនឹងអល់ឡោះហើយនឹងរ៉ាសូលរបស់ទ្រង់ពិតប្រកបណាស់ពួកគេនឹងវង្វេងដល់ច្បាស់លាស់ អាយ៉ាមួយផ្សេងទៀតអល់ឡោះស៊ុបហានវតាអាឡាបានមានបន្ទូលថា فلا وربك لا يؤمنون حتى يحكموك فيما شجر بينهم ثم لا يجدوا في أنفسهم حرجا مما قضيت ويسلموا تسليما មានន័យថាសូមស្បត់ជាមួយនឹងម្ចាស់របស់អ្នកអោមូហាម៉ាត់ពិតប្រកបណាស់ពួកគេ មិនមានជំនឿឡើយលុះត្រាតែពួកគេយកអ្នក ធ្វើជាអ្នកសម្រេចសេចក្តីនៅអ្វីដែលពួកពួកគេ បានខ្វែងយោបល់គ្នាអល់ឡោះសុបហានតាឡាបានបញ្ជាក់ថាមិនមានអ៊ីម៉ានទេលុះត្រាតែយើងយកណាប៊ីធ្វើជា អ្នកសម្រេចសេចក្តីបានន័យថា ប្រសិនបើណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃសាឡាំសម្រេចថាធ្វើយ៉ាង ដូចម្តេចយើងមិនមានផ្លូវទី2ដើម្បីដើរទេយើងមិនមាន ទង្វើទី2ផ្សេងពីទង្វើរបស់អល់ឡោះសុបហានតាអាឡាទង្វើផ្សេងពីទង្វើរបស់នប៊ីយើងមូហាម៉ាត់សាឡឡោះសាមដើម្បីធ្វើទេ មិនមានឡើយបន្តមកទៀតសុំឡាយាជីឌូហ្វីអាំហ្វូសេមហារ៉ាច់បន្តមកទៀតពួកគេមិនមានអ្វីមួយ នៅក្នុងចិត្តរបស់ពួកគេដែលជាមន្ទិលសង្ស័យឬក៏ស្ទាក់ស្ទើរក្នុងការអនុវត្តតាមមាគ៌ារបស់នប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាម ប្រសិនបើយើងមិនធ្វើយ៉ាងដូចនេះទេយើងនឹងមិនអាចคล้ายជាអ្នកដែលមានអ៊ីម៉ានយ៉ាងពិតប្រាកដនោះឡើយនៅក្នុងអាយ៉ាតមួយផ្សេងទៀតអល់ឡោះស៊ុបហានាហ៊ូតាអាឡាបានមានបន្ទូលថាវ៉ាមៃយូសាគីគររ៉ាស៊ូលមិនបាឌីម៉ាតបៃយ៉ាណាលហ៊ូលហ៊ូដាវ៉ាយតបិហ្គៃរ៉ាសាប៊ីលលមុមីនីននូវលីហ៊ីម៉ាតវឡា ونصله جهنم وساءت مصيره បានន័យថា នោះណាហើយដែលប្រឆាំងមិនព្រមដើរតាមមាគីរបស់រ៉ាសូលសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបន្ទាប់ពីគេបានយល់នៅផ្លូវដែលពិតហើយ បានតែឃើញហើយដឹងហើយថាផ្លូវមួយហ្នឹងមិនមែនជាផ្លូវរបស់ណាប៊ីណាប៊ីមិនធ្លាប់ធ្វើសាហាបាត់អត់ធ្លាប់ធ្វើប៉ុន្តែគាត់នៅតែខំធ្វើ វយត្តបិហ្គៃរសាប៊ីលមុមីនីនហើយនៅតែដើរលើមាគីមួយ មិនមែនជាមាគីរបស់អ្នកដែលមានអ៊ីម៉ានមាគីរបស់បណ្ដាសាហាបាត់មាគីរបស់បណ្ដាតាប៊ីអ៊ីននិងអ៊ូឡាម៉ាជាច្រើនដែលដើរលើលើមាគីមួយនេះអល់ឡោះសុបហានតាឡាបានបញ្ជាក់ថានុវលីម៉ាតវល្លាយើងនឹងបណ្ដោយឲ្យពួកគេ នៅលើផ្លូវដែលដែលមិនពិតនេះបណ្ដ័យថា យើងទោះបីជាយើងនឹងទុកឲ្យគេ នៅសបាយនៅលើមាគ៌ានេះនឹងគេហៅថាមោទនភាពនៅលើអ្វីដែលពួកគេ កំពុងតែមាននេះបន្តមកទៀតយ៉ាងម៉េចវនុស្លីហ៊ីជាហាន់ណាំចុងក្រោយបំផុតយើងនឹងដាក់ទៅលើ ដាក់ពួកគេ ចូលទៅក្នុងនរកាជាហាន់ណាំវ៉ាសាអាត់ម៉ាស៊ីរ៉ហើយនេះហើយគឺជាផ្លូវគឺជាមេគា ដែល អាក្រក់បំផុតបងប្អូនទាំងអស់អល់ឡោះសុបហានតាឡាបានបញ្ជាក់ថា ផ្លូវដែលពិតគឺមានតែមួយ អ្នកណាដែលមិនដើរនៅលើផ្លូវដែលពិតនេះ ពិតប្រកបណាស់លទ្ធផលចុងក្រោយ គឺនរកាចហាណាំវលអាយ៉ាទុបិលឡាសំទីទៀតបានបងប្អូនទាំងអស់ការដែលអនុវត្តតាមគម្ពីរអល់កុរអាន ការដែលអនុវត្តតាមសុនណះរបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអ្នកណាក៏ថាអញ្ចឹងដែរ គ្មាននរណាម្នាក់ដែលហ៊ានថាខ្ញុំមិនតាមកូរ៉ានខ្ញុំមិនតាមសុណាកម្រអ្នកហ៊ានថាអញ្ចឹងណាកម្រអ្នកហ៊ានថាអញ្ចឹងណាក៏ប៉ុន្តែយើងសួរថាតើធ្វើយ៉ាងម៉េចតើយើងដឹងថា យើងនឹងជាអ្នកដែលដើរតាមកូរ៉ានពិតប្រាកដជាអ្នកដែលដើរតាមសុណារបស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពិតប្រាកដ មនុស្សទាំងអស់ឬក៏យើងអាចនិយាយថាក្រុមទាំងអស់តែងតែអះអាងថាខ្លួនឯងតាម តាមកូរ៉ាន ខ្លួនឯងតាមសុណាអញ្ចឹងដើម្បីឲ្យយើងដឹងថា យើងមានជំនឿឬក៏គេហៅថា ដើម្បីឲ្យយើងដើរតាមកូរ៉ាន ដែលពិតប្រកបដើរតាមសុណាដែលពិតប្រកបយើងត្រូវពិនិត្យលើប្រការមួយចំនួន ឬក៏យើងត្រូវមាន ជំនឿខ្លួនឯង នៅប្រការមួយចំនួន ទី1គឺយើងត្រូវមានជំនឿថាអ្វីដែលអល់ឡោះសុបហានតាឡាបញ្ចោះមកនៅក្នុងកូរ៉ានអ្វីដែលនប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំប្រាប់នៅក្នុងសុនណាគឺជារឿងដែលពិតគ្មានមន្ទិលសង្ស័យសិតតែជារឿងពិតអត់មានអេបើធ្វើអញ្ចេះល្អជាងបើធ្វើអញ្ចោះល្អជាង ធ្វើអញ្ចេះត្រឹមត្រូវជាងធ្វើអញ្ចោះត្រឹមត្រូវជាង គឺមិនមានដាច់ខាត អ្វីដែលត្រឹមត្រូវគឺអ្វីដែលអល់ឡោះប្រាប់ក្នុងកូរ៉ានអ្វីដែលត្រឹមត្រូវ គឺអ្វីដែលនប៊ីយើងមូហាម៉ាត់សាឡឡោះសាឡាមបានប្រាប់នៅក្នុងសុនណាអ្វីដែលនៅ ក្រៅពីប្រការនេះពិតប្រកបណាស់យើងត្រូវថាគឺជារឿងដែលមិនពិតគឺជារឿងដែលคล้ายคล้ายគឺជារឿងដែលយើងត្រូវតែជៀសវាងដាច់ខាតនេះចំណុចទី1ចំណុចទី2យើងត្រូវយល់កូរ៉ានយល់នឹងសុនណា ស្របតាមការយល់របស់បណ្ដាសាហាបាត់បណ្ដាតាប៊ីអ៊ីននិងបណ្ដាបណ្ដាអ៊ុលាម៉ាទាំង4មដាប់នេះទៅជាការយល់កូរ៉ាន ដែលពិតប្រកបទៅជាការដើរតាមកូរ៉ាន និងសុនណះដែលពិតប្រកបប្រសិនបើបណ្ដាសាហាបាត់មិនបានយល់យ៉ាងដូច្នោះ ប្រសិនបើបណ្ដាតាប៊ីអ៊ីនមិនបានយល់យ៉ាងដូច្នោះប្រសិនបើអ៊ុលាម៉ាទាំង4អត់បានយល់ថាអញ្ចឹងដាច់ខាតនោះមិនមែនជាខ្លឹមសារពិតប្រកបនៃគម្ពីរកូរ៉ានមិនមែនជាខ្លឹមសារពិតប្រកបនៃសុណាហ៍របស់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនោះទេឧទាហរណ៍អល់ឡោះស៊ុបហានូតាឡាមានបន្ទូលថា إن الله وملائكته يصلون على النبي យ៉ាអាយុហលឌីនអាម៉ានូសលូអាឡៃហ៊ីវ៉ាសលីមូតាស្លីម៉ាពិតប្រកបណាស់អល់ឡោះបានសាឡាវ៉ាត់លើនប៊ីម៉ាឡៃកាត់បានសាឡាវ៉ាត់លើនប៊ីឲ្យបណ្ដាអ្នកដែលមានជំនឿទាំងអស់ចូលសាឡាវ៉ាត់ទៅលើនប៊ីបន្តមកទៀតមានមនុស្សមួយចំនួនគាត់យល់ថាអាយិតមួយនេះគេប្រើឲ្យធ្វើមនុស្សនេះមិនមែនជាការយល់របស់បណ្ដាសហបាត់ នេះមិនមែនជាការយល់របស់បណ្ដាតាប៊ីអ៊ីននេះមិនមែនជាការយល់របស់បណ្ដាអ៊ុលាម៉ាទាំង4មជ្ឈបទេប្រសិនបើពួកគាត់យល់យ៉ាង ដូច្នោះពិតប្រាកដណាស់ពួកគាត់នាំគ្នាធ្វើហើយក៏ប៉ុន្តែ នៅ ពេលដែលពួកគាត់មិនបាននាំគ្នាធ្វើ យើងដឹងថាការយល់នេះ គឺជាការយល់ខុសពីពួកគាត់ពួកគាត់គឺបណ្ដាសាហាប័តគឺជាអ្នកដែល ទទួលយកអាយ៉ាត់កូរ៉ាននៅចំនួននៅចំនួនតន់ហ្នឹង ពេលដែលអល់ឡោះកំពុងតែបញ្ចោះអាយ៉ាត់កូរ៉ានហើយពួកគាត់អត់យល់ថាអញ្ចឹងផងរឿងអីដែលយើងនៅចំនួនក្រោយនេះយល់ល្អជាងគាត់យល់ច្បាស់ជាងពួកគាត់ពិតប្រាកដណាស់មិនមែនទេចំណុចមួយទៀតគឺយើងត្រូវយល់ថាអាយ៉ាត់កូរ៉ានទាំងអស់គ្រប់អាយ៉ាត់ទាំងអស់គឺមិនផ្ទុយគ្នាដាច់ខាតអត់ផ្ទុយគ្នាទេមិនមែនគាត់ហាមមិនឲ្យធ្វើរឿងមួយ បែរជាកន្លែងផ្សេងទៀតគាត់ប្រើឲ្យយើងធ្វើវិញអត់ដាច់ខាត ហើយអាយ៉ាត់កូរ៉ាន ដូចគ្នាដែរមិនផ្ទុយគ្នាជាមួយនឹងសុនណះរបស់ណាប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំមិនមែនអល់ឡោះប្រើឲ្យធ្វើប៉ុន្តែណាប៊ីហាមមិនឲ្យធ្វើវិញ គឺអត់មានដាច់ខាតហើយសុនណះជាមួយនឹងសុនណះដូចគ្នាពិតប្រកបណាស់មិនផ្ទុយគ្នាដាច់ខាតមិនមែនម្ដងណាប៊ីប្រើឲ្យធ្វើនៅកន្លែងផ្សេងទៀតណាប៊ីហាមមិនឲ្យធ្វើទេ គឺអត់មានដាច់ខាតនៅពេលដែលយើងយល់ថាកូរ៉ាន និងកូរ៉ានមានការផ្ទុយគ្នាកូរ៉ាននិងសុនណាមានការផ្ទុយគ្នាឬក៏សុនណានិងសុនណាមានការផ្ទុយគ្នាពិតប្រកបណាស់ការយល់របស់យើងនោះគឺជាការយល់ខុសពិតប្រកបណាស់ទាំងពីរនេះគឺមិនផ្ទុយគ្នាដាច់ខាតផ្ទុយគឺអ្វីដែលយើងយល់នោះវាផ្ទុយបានន័យថាការយល់របស់យើងនេះមិនត្រឹមត្រូវ មានបញ្ហា គឺយើងមិនត្រូវចោតបញ្ហាទៅលើកូរ៉ានចោតបញ្ហាទៅលើសុណាទេប៉ុន្តែយើងចោតបញ្ហាមកលើការយល់របស់យើងអាកាលអាកាលរបស់យើងហើយមួយទៀតជាសង្កត់ចំណុចចុងក្រោយចុះអឺអ៊ីសាអល់ឡោះយើងត្រូវដឹងថាកូរ៉ាននិងសុណានេះវាមិនផ្ទុយនឹងអាកាលរបស់យើងទេវាមិនផ្ទុយនឹងអាកាលរបស់យើងទេប៉ុន្តែលក្ខខណ្ឌយ៉ាងម៉េច តលតែអាកាលរបស់យើងនេះជាអាកាលដែលត្រឹមត្រូវពិតប្រកបមិនមែនជាអាកាលដែលមានបញ្ហាយកឧទាហរណ៍មិនមិនក៏ដឹងច្បាស់ហើយថាអឺទឹកខ្មុំអ្នកណាក៏ដឹងថាទឹកខ្មុំគឺជាថ្នាំព្យាបាលក៏ប៉ុន្តែប្រសិនបើបងប្អូនមួយចំនួនដែលគាត់មានជំងឺកាពះគាត់ដាក់ទឹកខ្មុំទៅគាត់នឹងក្តៅខ្លួនគ្រុនញាក់តែម្ដងសួរថា បញ្ហាមកពីទឹកឃ្មុំ ឬបញ្ហាមកពីខ្លួនគាត់ច្បាស់ណាស់បញ្ហាមកពីខ្លួនគាត់មិនបញ្ហាមកពីទឹកឃ្មុំនេះទឹកឃ្មុំនៅលើដុនយ៉ានេះអ្នកណាក៏ដឹងថាវាមានប្រយោជន៍ដែរក៏ប៉ុន្តែ នៅពេលដែលយើងមានជំងឺយើងយកទឹកឃ្មុំនឹងទៅព្យាបាលឬក៏ទៅប្រើនាំឲ្យយើងបន្ថែមនៅជំងឺទៅវិញអញ្ចឹងបញ្ហាគឺនៅលើខ្លួនរបស់យើងមិនបញ្ហានៅលើទឹកឃ្មុំនោះទេអឺ អញ្ចឹងយើងសរុបសេចក្តីមកថាអឺការដែលអះអាងថា យើងដើរតាមកូរ៉ាន ការដែលអះអាងថាយើងដើរតាមសុណាគឺមិនមែនសឹកតែអ្នកអះអាងនោះសឹកតែអ្នកស្ថិតនៅលើ មាគ៌ាដែលត្រឹមត្រូវ មាគ៌ាដែលពិតប្រាកដមាគ៌ានៃគម្ពីរអល់កុរអានមាគ៌ានៃសុណាហ៍របស់នប៊ីយើងមូហាម៉ាត់សាឡឡឡូអាឡៃវ៉ាសាឡាមតែប៉ុណ្ណោះទេហើយយើងសូមស្រេចប៉ុណ្ណេះចុះអាដាវ៉ាសាឡឡឡូអាឡានប៊ីយីណាមូហាម៉ាត់វ៉ាអាឡាអាលីហ៊ីវ៉ាសាហ្ប៊ីហ៊ីអជ្ម៉ៃ អន្តរជាតិសូមថ្លែងដល់គុណជីវៈសាស្ត្ររំលីដែលបានចូលរួមចែករំលែកនៅប្រធាននៅក្នុងប្រធានបទរបស់យើងនេះហើយយើងឃើញថាពេលវេលាតាមការកំណត់របស់យើងឥឡូវដល់ហើយហើយនៅសល់សាស្ត្រ3នាក់ទៀតដែលត្រូវបន្ថែមសុំថាម្នាក់បន្តិចទៀតចុះបងប្អូនដែលចូលរួមនៅនេះរៀងយប់យូរដែរហើយហើយក៏សូមអភ័យទោសបងប្អូនដែលនៅកំពុងតែតាមដានទស្សនាតាមរយៈ Facebook ផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលសូមអញ្ជើញឧស្សាហ៍មូហាម៉ាត់ហាសាន់ ចូលដល់អ្វីដែលឧស្សាហចង់បន្ថែមក្នុងប្រធានបទរបស់យើងសូមជើញ فليتفضل مشكورا بسم الله الحمد لله والصلاة والسلام على رسول الله ណាអរគុណដល់ទូនស្មានដែលបាន ផ្ដល់ពេលវេលាឲ្យខ្ញុំបកស្រាយនៅអ្វីដែលមានសេសសល់ទាក់ទងជាមួយនឹងចំណុចដែលខ្ញុំបានបកស្រាយពីខាងដើមអឺ នៅចំណុចនេះខ្ញុំចង់បញ្ជាក់ថា តើមានហាឌីសឬក៏អាយ៉ាតទេដែលអល់ឡោះស៊ុបហានវតាឡាឬក៏រ៉ាស៊ូលឡោះសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំប្រើនឹងហាមឃាត់មិនឲ្យយើងយកគំនិតនាំមុខដើម្បីបដិសេធនៅកូរ៉ានហើយនិងហាឌីស របស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំក្នុងនោះខ្ញុំសូមបញ្ជាក់ថាគឺមានអាយ៉ាតគឺអ៊ូស្តារ៉មលីគាត់បានសូត្រហើយ អ៊ីដាកតអល់ឡោះវ៉ារ៉ាស៊ូលហ៊ូអាំរ៉ាន់ពេលណាអល់ឡោះស្មានតាឡាបញ្ជាហើយនឹងអ្នកនាំសាររបស់ទ្រង់បានបញ្ជាគឺអ្នកមុមិនប្រុសមុមិនស្រីគ្មានជំរើសទេ គឺមានតែត្រូវតាមហើយមួយទៀតអល់ឡោះសុបហានវតាឡាបានបញ្ជាក់សម្រាប់អ្នកដែលមានអ៊ីម៉ានមិនមានអ៊ីម៉ានទេលុះត្រាតែអ្នកនឹងបានយកនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមយកមកកាត់សេចក្តីហើយនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមបានចែកឋានទៅហើយអញ្ចឹងវានៅសល់អ្វី នៅសល់តែប្រសាសន៍របស់លោកតែប៉ុណ្ណោះដើម្បីយកមកកាត់ក្តីនៅក្នុងសម័យកាលដែលមាន ការខ្វែងគំនិតគ្នាយ៉ាងច្រើនដោយឧស្សាហ៍បានលើកពីខាងដើមថាអ្នកណារស់យូរអង្វែងនឹងឃើញការខ្វែងអញ្ចឹងទៅណា គឺយើងត្រូវយកអ្វីដែលជាសម្ដីរបស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំយកមកប្រាំងបន្តមកទៀតជាសម្ដីរបស់អាលីសម្ដីរបស់អាលីគឺគាត់យល់ចេញអំពីសុនណះរបស់នប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយវាជាច្បាប់ ដែលដាក់ឲ្យយើងទាំងអស់គ្នាបានប្រាប់ច្បាប់នោះគឺអ្វី គឺការជូតស្បែកជើងដែលសម្រាប់អ្នកមិនធ្វើដំណើរគឺគាត់ជូតបានមួយថ្ងៃមួយយប់អ្នកដែលធ្វើដំណើរបាន3យប់3ថ្ងៃនៅពេលដែលរ៉ាស៊ូលឡោះសលឡោះអាឡៃហ៊ូវសាឡាំអនុញ្ញាតឲ្យពួកគាត់ជូតសម្រាប់អ្នកដំណើរឬមិនធ្វើដំណើរនៅពេលដែលគាត់យកទឹកសម្បិះយ៉ាងឲ្យគាត់ពាក់ស្បែកជើងនៅសម័យគាត់ហៅថាស្បែកជើង hoof គឺជាស្បែកជើង ដែលធ្វើអំពីស្បែកហើយនៅសម័យកាលយើង គេអាចប្រើប្រាស់ទៅលើអឺស្បែកជើងដែលមានជាតិកណាត់ក្រាស់ជូតអត់ជ្រាបទឹកហើយលុបបំបត្តិនៅកន្លែងដែលយើងត្រូវលាងហ្នឹងអាហ្នឹងគឺយើងអាចជូតបានហើយអញ្ចឹងដល់ពេលជូតគឺអាលីរ៉ាឌីយ៉ាឡោះអានហ៊ូគាត់បានឃើញរ៉ាស៊ូលឡោះសលឡោះអាឡៃហ៊ីវ៉ាសាឡាំលុបមកលាងដៃជូតក្បាលដល់ពេលទៅជើងវិញ គឺរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំអត់បានទៅជូតពីខាងក្រោមទេអត់ជូតពីខាងក្រោមទេគឺរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំជូតពីខាងលើគាត់ថាគាត់ឃើញអញ្ចឹងប្រសាសន៍របស់គាត់មានន័យថាម៉េចឡូកាណាឌីនមានរ៉ាបើសិនជាសាសនា វាកើតចេញអំពីគំនិត មានន័យថាគំនិតគិតអញ្ចេះគិតអញ្ចេះគិតអញ្ចេះអាហ្នឹងឯងគឺជាសាសនាសម្រាប់ជាក្បួនច្បាប់ឲ្យយើងយកទៅធ្វើឡាអូឡាអឺ la a'la al khuf aula bil mashi min a'la អញ្ចឹងចង់និយាយថាអោកាម៉ាកលអឺរ៉ាឌីយ៉ាឡោះអានប្រកបជាបើសិនជាសាសនាវាកើតចេញពីគំនិត ប្រកបជាវាសាកសមណាស់ការជូបនៅខាងក្រោមនឹងសមជាងអាការជូបនៅខាងលើវករ៉ៃតុនណាប៊ីសល្លឡោះអាឡៃហ៊ូសាឡាមពិតប្រកបណាស់ខ្ញុំបានឃើញណាប៊ីសល្លឡោះអាឡៃហ៊ូសាឡាមម៉ាសាហាអាឡាវ៉ាហ៊ីរ៉ៃ ជូតនៅផ្នែកខាងលើដល់ពេលជូតនៅផ្នែកខាងលើវាមិនស័ក្តិសមនឹងអ្វីដែលគេត្រូវឲ្យអនាម័យទេពីព្រោះអ្វីដែលប្រឡាក់គឺវានៅខាងបាតចឹងហើយបានធ្វើឲ្យអ៊ូឡាម៉ាមួយចំនួនគាត់ថា ជូតខាងលើពីព្រោះហាឌីសប្រាប់យើងអត់មានយកអ្វីទៅត្រូវពិចារណាប្រឆាំងអីទេគឺតាមនឹងទៅជូតទៅអ៊ូឡាម៉ាទៀតគាត់ថាហោជូតខាងលើហើយជូតខាងក្រោមទៀតមកជាប្រការសុណាតរបស់គាត់មានអ៊ូឡាម៉ាខ្លះទៀតហាឌីសថាអញ្ចឹងគាត់ថាមិនបាច់ជូតលើជូតតែខាងក្រោមមកពីព្រោះខាងក្រោមបានប្រឡាក់ នេះជាទេសនៈក៏ប៉ុន្តែ នៅក្នុងនឹងយើងត្រូវជ្រើសរើសយកមកកាន់ដើម្បីកុំឲ្យមានការលំបាកគឺតាមសុនណះទៅពីព្រោះសុនណះនប៊ីយើងសល្លឡោះអាឡៃវ៉ាសឡាមបញ្ជាក់មកយ៉ាងច្បាស់អត់មានយកគំនិតយកទៅគិតទេអញ្ចឹងគឺយើង ជូតអានឹងទៅគឺជារឿងស្រាក់នៅក្នុងនោះដែរនៅពេលដែលគេប្រើឲ្យស្ត្រីមានរដូវកដកបួសហើយមិនកដកសម្បះយ៉ាង យើងមិនបាច់ទៅប្រើគំនិតរបស់យើង ដើម្បីធ្វើការប្រឆាំងទៅលើរឿងហ្នឹងនៅក្នុងនោះទៀតដោយសារពេលវេលាមានកំណត់ហើយស្តាប់របស់យើងគាត់នៅរងចាំតកតងជាមួយនឹងរឿងមួយចំនួនធ្វើឲ្យអ្នកនៅក្នុងអ៊ីស្លាមឬក្រុមនៅក្នុងអ៊ីស្លាមនឹងគាត់ប្រះចាកអំពីមាគៀបបិទប្រកបរបស់គាត់ដោយសារប្រើគំនិត ដូចជាពួកមុអតាស៊ីឡាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមបានប្រាប់ថាអ៊ីស្តាន់ស៊ីហ៊ូមីនអលបោ فإن عامة العذاب من البول ចូលអ្នកទាំងអស់គ្នាអឺជៀសវាងសម្អាតទឹកនោមពីព្រោះអាសាបវាមកដោយសាររឿងដែលទឹកនោមនៅក្នុងហាឌីសមួយទៀតណាប៊ីបានដើរឆ្លងកាត់គូបួរហើយណាប៊ីបានប្រាប់ថាម្នាក់នៅក្នុងចំណោមហ្នឹងគឺដោយសារតែគាត់លៀងនោមអត់បានជ្រះជាហេតុធ្វើឲ្យអាសាបគូបួរមកអតាស៊ីឡាសម្រាប់គាត់យកអាកាលរបស់គាត់ឬគំនិតរបស់គាត់ទៅគិតអ្វីនៅក្នុងគូបួតនេះគឺគាត់ អត់យល់ឃើញថាអាសើពូវូតមានទេនៅក្នុងទេសនៈរបស់គាត់ពីព្រោះវាអត់ស្របនឹងអាកាលរបស់គាត់គំនិតរបស់គាត់អញ្ចឹងសម្រាប់យើងដែលមិនយកអាកាលយកមកតាម គឺយើងមានអីសម្ដីប្រសេះរបស់នប៊ីយើងសល្លឡោះអាឡៃហ៊ូវសឡាំដែលយើងបានដឹងថាជាវ៉ាហ៊ីពីព្រោះនប៊ីយើងបានប្រាប់ថាម៉េចអាឡាវ៉ាអ៊ីននីអ៊ូទីទុលកូរ៉ានវ៉ាមីស្លូហ៊ូម៉ា តើពុំមែនទេឬគេបាននាំកូរ៉ានមកឲ្យខ្ញុំហើយដូចវានឹងគឺសម្ដីរបស់ខ្ញុំហ្នឹងអាហ្នឹងគឺជាវ៉ាហ៊ីទាំងអស់អញ្ចឹងនៅពេលដែលវ៉ាហ៊ីបានប្រាប់មកដូចគ្នាថាមាន other ពូវុតយើងអត់មានយកអ្វីទៅពិចារណាលើកតែពីក្រៅបកុលទេរឿងទាំងអស់នេះហើយណាមួយអល់ឡោះស៊ុបហានវតាឡាបានប្រាប់ថាអ្នកដែលជឿបកុលទៅលើរឿងហ្នឹងគឺជាអ្នកដែលមានអ៊ីម៉ានអល្លាឌីណាយុមីនូណាប៊ីលហ្គៃបវ៉ៃយូគីមូនសសាឡាអ្នកណាគឺអ្នកដែល ជឿណាអ្នកដែលជឿនៅអ្វីដែល ជាអត់កំបាំងនោះឯងទៅគេហៅថាជាការអ៊ីម៉ានជាងនៅកន្លែងនេះបងប្អូនដោយសារពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះចុះសង្ឃឹមថាយើងអាចស្វែងយល់ថាមូលហេតុដែលនាំឲ្យប្រះចាអំពីមេគីពិត គឺយើងយកគំនិតដាក់មុនកូរ៉ាន ឬក៏យកមកអនុវត្តមុននឹងកូរ៉ាន ឬធ្វើជាមូលហេតុដើម្បីច្រានកូរអានហើយនឹងហាឌីសរបស់ណាប៊ីយើងសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមយ៉ាសូមចប់តែត្រឹមនេះអ្វីដែលខុសឆ្គងសូមអัลฮัมឌុលឡានោះសូមថ្លែងអរគុណចំពោះអសាសដែលបានចូលរួមបកស្រាយនឹងវាជាលំដាប់ចុងក្រោយហើយឧស្សាហ៍សរ៉ាប់លីនិងឧស្សាហ៍មូហាម៉ាត់មិនមានពេលដើម្បីចូលរួមទៀតទេព្រោះម៉ោងយើងលើសច្រើនហើយអញ្ចឹងនៅពេលនេះសូមគោរពជ័យឧស្សាហ៍កាហ្សាលីហើយសូមឧស្សាហ៍អាចជួយសង្ខេបតាមដែលអាចធ្វើទៅបានព្រោះពេលវេលាយើងរៀងបន្លាយហួសម៉ោងច្រើនដែរហើយ សូមជ័យបាទហ្វតលមស្គូរ៉ា بسم الله الرحمن الرحيم السلام عليكم ورحمة الله تعالى وبركاته ខ្ញុំសូមចូលរួមបន្តអំពីមូលហេតុដែលតកតងនឹងការប្រឆាំងពីការពិតនៅក្នុងសាសនាអ៊ីស្លាមគេឲ្យឈ្មោះថាអតកលីតអលអាម៉ាមានអតកលីតអលអាម៉ានេះគឺចង់និយាយថាបុគ្គលខ្លះគាត់យកតាមតម្រាប់តាមអ្នកដតីហើយដែលអ្នកដតីនោះមិនមែនជាអ្នកដែលស័កសមត្រូវយក អនុវត្តមើលអនុវត្តតាមនិយាយជារួមចង់និយាយថាយកហុគមនេះតាមមនុស្សដែលមនុស្សនឹងមិនមែនជាអ្នកចេះដឹងហើយយកមកអនុវត្តនេះហើយជាមូលហេតុដែលនាំឲ្យ ប្រឆាំងពីការពិតនៅក្នុងសាសនាអ៊ីស្លាមជាងយើងមើលអ្វីដែលនប៊ីយើងមូហាម៉ាត់សាឡាមលោកបានរំលឹកប្រាប់ពីរាប់ពាន់ឆ្នាំមកហើយ អំពីហេតុនេះមួយដែលនិយាយថាឡាតតប៊ីអានណាឡាតតប៊ីអ៊ុនណាស៊ុណានម៉ងកបលគុំស៊ីប្រុនវ៉ាស៊ីប្រិនវ៉ាស៊ីរ៉ាអានប៊ីហ្សរ៉ៃនហាតាសាឡាកូហ៊ូជូហ្រ៉ា យុរដបប៊ីនសាឡាក់ឡាសាឡាក់ទូមូមានន័យថាអ៊ុម៉ាត់មូហាម៉ាត់នេះ នៅអាគិតសម័នទៅនឹងអនុវត្តតាមមេគីរបស់អ្នកមុនមុនពួនឯងសូម្បីតែគេធ្វើ ខុសមួយចំអាមក៏គាត់មានសូម្បីតែគេធ្វើមួយចំអាមទៅកម្រិតណាក៏គាត់ធ្វើតាមបើសិនជាគេធ្វើមួយមហាត់ក៏គាត់ដើរមហាត់ដែរម៉ាត់នប៊ីមូហាម៉ាត់សម័យអាគិតសម័ននេះអញ្ចឹងរហូតដល់ថាបើសិនជាគេប្រើ គាត់ឲ្យចូលទៅក្នុងឬក៏អ្នកដែលអនុវត្តឲ្យមើលនឹងចូលទៅក្នុងរុនសាប់បកមួយក៏អ៊ូម៉ាត់មូហាម៉ាត់អាគិសម៉ាន់ក៏ធ្វើតាមដែរពេលនោះសាបាត់សុថាយារ៉ាស៊ូលឡោះអលយ៉ាហ៊ូដវណាសារ៉ាតើយ៉ាហ៊ូឌីនិងណាសារ៉ាមែនទេនប៊ីថាហ្វាម៉ាន់ចុះមានអ្នកណាក្រៅពីពួកនឹងទៀតនេះហើយជាមូលហេតុច្បាប់សាសនាអ៊ីស្លាមមានរ៉ាស៊ូលមានរ៉ាស៊ូលដែលល្អជាងគេអ៊ូម៉ាត់ដែលល្អជាងគេ បែរទៅជាអនុវត្តទៅតាម ឬចម្លង តាមអ្វីដែលមិនមែនជា មូលដ្ឋានសម្រាប់យមអនុវត្តច្បាប់ នេះហើយគឺជាមូលហេតុជាមូលហេតុដែលនាំឲ្យប្រះចាកពីការពិតនៅក្នុងសាសនាអ៊ីស្លាមយើងមើលវិបត្តិសម្រាប់អ្នកដែលប្រកាន់យកឬក៏អនុវត្តតាម ក្រៅពីអ្វីដែលអល់ឡោះបង្កប់ប្រើមានន័យថាយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាម្ចាស់យកអ្នកផ្សេងក្រៅពីរ៉ាសូលធ្វើជា លំនាំអនុវត្តតាមអល់ឡោះបានរំលឹកនៅក្នុងសូរ៉ាហ្សាបអាយ៉ាទី66និង67អំពីវិបដិសរីដែលកើតឡើងនៅថ្ងៃគីយ៉ាម៉ាត់នៅក្នុងបន្ទូលរបស់អល់ឡោះថា بسم الله الرحمن الرحيم يوم تقلب وجوههم في النار يقول يا ليتنا أطعنا الله وأطعنا الرسول នៅពេលដែលគេបានផ្កាប់មុខមនុស្សអ្នកដែលមានទោសណាបោះបញ្ចូលទៅក្នុងឋាននរករបស់អល់ឡោះជាម្ចាស់ពេលនោះពួកគេដឹងខ្លួនដល់ខ្លួនឯងខុសបាននិយាយថាយ៉ាឡៃតាណាអោខ្លួនរបស់ពួកយើងអើយវាសមណាស់អតអណឡោះវអតអណរ៉ាស៊ូលវាសមណាស់តែពួកយើងប្រតិបត្តិតាមអល់ឡោះនិងរ៉ាស៊ូល នេះជាសម្ដីវិបដិសារីដែលកើតនៅថ្ងៃគិយាមៈប៉ុន្តែសួរថាមានពេលវេលាវិលមកវិញទេអត់ទេចឹងពួកគេបានបន្តថាវកលូរ៉ាប់បាណាអ៊ីនណាអតណាសាដតណាវកូបរ៉ាណាហ្វាដលូណាសាប៊ីឡាចឹងទោះបីដែលពួកយើងបានទទួលនេះអោម្ចាស់របស់យើង ដោយសារតែពួកយើងគោរពតាម មេដឹកនាំរបស់យើងគោរពតាមអ្នកដែល មានមុខមានមាត់របស់យើង ហើយអ្នកទាំងអស់នោះធ្វើឲ្យយើងវង្វេងពីផ្លូវពិត របស់អល់ឡោះហ៊ូស៊ុបហានវតាឡា នេះគឺជារឿងពិតដែលវានឹងកើតឡើង សម្រាប់អ្នកដែលចម្លងចេញចម្លងអ៊ីបាដាត ចេញពីបុគ្គលដែលមិនមែនជាអ្នកដែល ត្រឹមដែលយើងត្រូវចម្លងចេញ មានន័យថាក៏អត់ចេះសោះហើយដោយសារតែមូលហេតុអីមួយ យកសុខចិត្តយកការអនុវត្តចំពោះអល់ឡោះយកការគោរពប្រតិបត្តិចំពោះអល់ឡោះចម្លងចេញពីអ្នកដែល មិនមែនជាស័ក្តិសមត្រូវទទួល ចឹងថ្ងៃក្រោយនឹងមានវិបរិយសេរីចឹងចំណុចនេះទាមទារឲ្យពុំមួយអ៊ីស្លាមក្នុងនាមជាអ្នកដែលចង់បានសុរគររបស់អល់ឡោះជាអ្នកដែលខ្លាចនៅតនកម្មរបស់អល់ឡោះត្រូវតម្រង់ទិសដៅនៃការប្រតិបត្តិរបស់ខ្លួនឲ្យស្របតាមអ្វីដែលតែអល់ឡោះជាម្ចាស់និងរសូលរបស់ទ្រង់មកក៏ប្រើពោលគឺត្រូវយកមូលដ្ឋានឲ្យបានច្បាស់លាស់ថាតើអ៊ីបាដាតត្រូវយកមូលដ្ឋានណា ដើម្បីជាបង្អែកសម្រាប់ការធ្វើអ៊ីបាដិតរបស់ខ្លួនបើមិនដូច្នោះទេនឹងមានវិបដិសេរីដោយអ្វីដែលអល់ឡោះជាម្ចាស់បានបញ្ជាក់នៅក្នុងសូរ៉ាអាសាបដោយដែលបានរំលឹកអំបញ្ញមិញ هذا وصلى نبينا محمد وعلى اله وصحبه اجمعين السلام عليكم ورحمه الله تعالى وبركاته វ៉ាឡៃគុំសឡាមរ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាទូអល់ហាំឌុលឡាសូមថ្លែងអំណរគុណចំពោះសាស្ត្រាសាលីហើយជាបន្តសូមអញ្ជើញសាស្ត្រាមូសាអ៊ីនសាអល់ឡោះក៏ជួយសង្ខេបដូចគ្នាអ៊ីនសាអល់ឡោះដោយសារតែពេលវេលារបស់យើងអរគុណច្រើនយេស៊ូវអល់ឡោះ Alhamdulillah Salatu wassalam ala rasulillah ជាតទៅនឹងបញ្ហាល្ងងខ្លៅខ្ញុំសូមបន្តទៅទៅនឹងបញ្ហាហ្នឹងនិយាយឃើញថាវាជាបញ្ហាសំខាន់មួយដែលធ្វើឲ្យប្រការបិទអាទង្វើបាបកម្មផ្សេងផ្សេងសុខសាយ នៅក្នុងសង្គមអ៊ីស្លាមរបស់យើងដោយសារភាពល្ងងខ្លៅនឹងដែរនិយាយឃើញថានៅពេលដែលទង្វើមួយលេចឡើង ប្រសិនបើអ្នកអ៊ីស្លាមគាត់គ្មានចំណេះដឹងតទៅនឹងទង្វើនឹងសួរថាគាត់យកអ្វីទៅវិនិច្ឆ័យថាតើវាត្រូវឬខុសនៅក្នុងអ៊ីស្លាមចឹងករណីនេះពេលដែលគាត់អត់ដឹងចឹងគាត់នឹងវិនិច្ឆ័យដោយដោយអារម្មណ៍វិនិច្ឆ័យដោយខួរក្បាលវិនិច្ឆ័យតាមអ្វីដែលគាត់ដឹងពេលខ្លះយើងឃើញថានៅក្នុងអ៊ីស្លាមអត់ប្រើប្រការទាំងអស់ទេទាំងអស់នឹងទេដើម្បីវិនិច្ឆ័យត្រូវនឹងខុសគឺ ប្រើខុសតាមដែលជាវហីមកពីអល់ឡោះសុបហានតាឡាគឺកូរ៉ានហើយនិងសុនណា ជ័យឃើញថាដោយសារភាពល្ងងខ្លៅរបស់អ្នកឥស្លាមកាលណាអ្នកឥស្លាមគាត់អត់ដឹងច្បាស់អំពីបញ្ហាហ្នឹងអាចធ្វើឲ្យបកាល្ងងខ្លៅមួយចំនួនដូចជាទង្វើបិទអាសនេះរីកសោះសាយហើយវាជួនកាលអាចបន្តចំនួនទៀតប្រសិនបើអត់មានអ្នកចេះដឹងពិតប្រកបគាត់បញ្ជាក់អំពីការពិតរបស់វាហើយនៅក្នុងចំណោមបណ្ដាកតាដែលនាំឲ្យងាករេអំពីមេគាដ៏ត្រឹមត្រូវនោះ គឺការអនុវត្តតាម hadith dhaif ហើយនិង hadith mawdu មានន័យថា hadith ដែលមិនត្រឹមត្រូវពីនប៊ី hadith ដែលគេប្រឌិតឡើងយើងឃើញថាមានស្ត្រីអ៊ីស្លាមជាច្រើនដែលគាត់បង្កើត hadith បញ្ចូលទៅក្នុង hadith ត្រឹមត្រូវរបស់យើងចឹងយើងទាមទារការបែងចែកទៅតនៅកូរ៉ានគឺត្រឹមត្រូវអត់មានអ្វីដែលអឺមន្ទិលសង្ស័យទេកូរ៉ានគឺត្រឹមត្រូវជាអ្វីដែលអល់ឡោះសម្រាប់បញ្ចុះមកប៉ុន្តែដែលយើង ត្រូវស្វែងយល់ពីកុរអានគឺន័យថាតើន័យដែលគេលើកយកមកជាអំណះអំណាងនឹងពិតជាអញ្ចឹងមែនឬអត់តើនប៊ីបកស្រាយយ៉ាងម៉េចកុរអានកន្លែងផ្សេងបកស្រាយយ៉ាងម៉េចហាឌីសបកស្រាយយ៉ាងម៉េចសាហាបាត់បកស្រាយយ៉ាងម៉េចអ៊ុលម៉ាសាឡាវិញជំនាន់មុនបកស្រាយយ៉ាងម៉េចតើតើកុរអានគឺយើងត្រូវស្វែងយល់ពីអត្ថន័យប៉ុន្តែតើតើហាឌីសមុននឹងស្វែងយល់ពីអត្ថន័យគឺយើងស្វែងយល់ពីកម្រិតនៃហាឌីសហ្នឹងព្រោះថាមានស្ត្រីអ៊ីស្លាមជាច្រើនគាត់ប្រឌិតហាឌីសបញ្ចូលនៅក្នុងសាសនាអ៊ីស្លាមរបស់យើងដើម្បីបន្លំយើង ចឹងបើយើងមានការបែងចែកចំពោះអ្នកដែលគាត់អត់បែងចែកវាសោះហើយនឹងដអេម៉ូឌូជាងគាត់នឹងវង្វេងនៅក្នុងសាសនាអ៊ីស្លាមហើយមួយទៀតដែរនៅក្នុងចំណោមកតាដែលនាំឲ្យងាករេចេញពីមីគាត្រឹមត្រូវគឺការជជែកដេញដោលនៅក្នុងអ៊ីស្លាមដោយមិនផ្អែកលើ អំណាចអំណាងត្រឹមត្រូវ ការប្រើខួរក្បាល ការប្រើកតាផ្សេងៗដើម្បីយកឈ្នះចាញ់នៅក្នុងសាសនាអ៊ីស្លាម ដោយមិនក៏លេចមើលទៅលើផុសតាង ត្រឹមត្រូវនៅក្នុងសាសនាអ៊ីស្លាមហើយបញ្ហាមួយទៀតដែរគឺការមើលស្រាលចំពោះអ្នកដែលចេះដឹងពិតប្រាកដវាក៏ជាកត្តាសំខាន់មួយនាំឲ្យអ្នកអ៊ីស្លាមងាករេចេញអំពីមេគាត្រឹមត្រូវរបស់គាត់ដែរជួនកាលយើងឃើញថាអ្នកខ្លះគាត់មិនដល់តម្លៃឲ្យអ្នកដែលមានចំណេះដឹងពិតប្រាកដនឹងទេគាត់មើលអ្នកដែលមានចំណេះដឹងពិតប្រាកដនឹងក្នុងកម្រិតទាបហើយគាត់មើលអ្នកផ្សេងក្នុងកម្រិតខ្ពស់អញ្ចឹងជាមូលហេតុនាំឲ្យគាត់ខ្លួនឯងគឺជាអ្នកដែលងាករេចេញអំពីមេគា ត្រឹមត្រូវនឹងមុនគេហើយមួយទៀតគឺភាពអំនួតទៅកាប់វតក្អេងក្អាងជាមូលហេតុនាំឲ្យបុគ្គលម្នាក់ជួនកាលគាត់ដឹងហើយថាអានឹងខុសប៉ុន្តែចោលឱកាសដោយសារអីដោយសារគាត់អ្នកធ្វើពីមុនមកកាលណាចោលទៅយ៉ាងម៉េចនាំឲ្យខ្លួនឯងអន់ព្រោះថាធ្លាប់ធ្វើចោលទៅអត់កើតចឹងករណីយើងជាអ្នកឥស្លាមចាំបាច់ត្រូវតែដាក់ខ្លួនក្រោមវហីរបស់អល់ឡោះស៊ុបហានហូវតាឡាកុំ មានអំនួតក្អេងក្អាងលើវ៉ាហីដែលអល់ឡោះសូឡាបញ្ចុះមកព្រោះអ្វីដែលយើងមានគឺអល់ឡោះសូឡាអ្នកផ្ដល់ឲ្យយើងហើយវ៉ាហីរបស់អល់ឡោះសូឡាលើសពីការវិនិច្ឆ័យរបស់យើងយើងត្រូវដាក់ខ្លួនក្រោមវ៉ាហីរបស់អល់ឡោះស៊ុបហានាហ៊ូតាឡាហើយមួយទៀតចុងក្រោយមូលហេតុសម្រាប់អ្នកដែលល្ងងខ្លៅដូចខ្ញុំបានលើកអ្វីមិញយើងឃើញថាមិនបញ្ហាទេដែលយើងមានចំណេះដឹងតិចតួចឬយើងអត់ចំណេះដឹងនៅក្នុងសាសនាអ៊ីស្លាមប៉ុន្តែយើងត្រូវ តាមអ្នកដែលមានចំណេះដឹងពិតប្រាកដកាលណាយើងរើសអ្នកដែលយើងតាមខុសមានន័យថាយ៉ាងម៉េចមានន័យថាយើងនឹងដើរផ្លូវខុសតាមអ្នកហ្នឹងចឹងបាននៅក្នុងកូរ៉ានអល់ឡោះសម្រាប់ប្រាប់ថាម៉េច fasalu ahla dhikr in kuntum la ta'lamun មានន័យថាចូលពួកអ្នកសួរអ្នកដែលគាត់មានចំណេះដឹងមិនសិនបើពួកអ្នកអត់ចេះបើសិនបើពួកអ្នកអត់ចេះដឹងទេគឺសួរអ្នកដែលចេះដឹងហើយរើសអ្នកណាដែលចេះដឹងពិតប្រាកដ អ៊ីប្នុសេរីនក៏បានបញ្ជាក់ប្រាប់ថាអ៊ីនហាដលអ៊ីលមឌីនុនហ្វាន់ហ្សូរូអមមតាខូដូនឌីណាគុំមានន័យថាពិតប្រកបណាស់ចំណេះដឹងសាសនា ចំណេះដឹងនេះគឺជាសាសនាហើយដូច្នេះត្រូវមើលថាតើនរណាដែលយើងត្រូវយកសាសនាពីគាត់ចឹងអ្នកដែលនិយាយអំពីច្បាប់អ៊ីស្លាមដោយផ្អែកលើអារម្មណ៍ផ្អែកលើខួរក្បាលផ្អែកលើហវ៉ាណាហ្វស៊ូផ្អែកលើបាក់ពួកយើងត្រូវយកតាមនៅនោះឬក៏យក អ្នកដែលគាត់បកស្រាយច្បាប់អ៊ីស្លាមផ្អែកលើផុសតាងត្រឹមត្រូវព្រោះយើងដឹងថាអ៊ីស្លាមគឺមកពីអល់ឡោះស្មូលមានវហីច្បាស់លាស់មានផុសតាងច្បាស់លាស់ ចឹងយើងកាលណាយើងអត់ចេះបើកឡានទេយើងជិះឡានគឺត្រូវរើសតកង់ដែលគាត់ស្ទាត់ជំនាញក្នុងការបើកឡានហ្នឹងបើរកអ្នកដែលអត់ចេះដូចគ្នាយ៉ាងម៉េចបញ្ហាអញ្ចឹងតកតងនឹងចំណុចចុងក្រោយនេះគឺដំណោះស្រាយសម្រាប់អ្នកដែលគាត់អត់ដឹងនៅក្នុងសាសនាឥស្លាមក៏មានចំណេះដឹងតិចតួចគឺគាត់ចាំបាច់ត្រូវតែសួរអ្នកដែលចេះដឹងពិតប្រកបហើយក៏រើសមើលថាតើនរណាដែលជាអ្នកដែលចេះដឹងពិតប្រកបព្រោះ វាជាចំណេះដឹងទៅតាមសាសនារបស់អល់ឡោះសុឡាហើយគាត់តាមគាត់ក៏អាចស្ថិតនៅលើមេគាត្រឹមត្រូវនឹងដែរប៉ុន្តែបើខ្លួនអាចអត់ដឹងហើយហើយបថុយបឋានក្នុងការរើសទៀតជួនកាលគាត់អាចគ្រោះថ្នាក់អាចងាករេចេញអំពីមេគាត្រឹមត្រូវអរសូមអរគុណអស្សឡាមអាឡៃគុំរ៉ាហ្មតុលឡាហ៊ីវ៉ាបារកាតុហ៍ វ៉ាឡៃគុំអស្សឡាមរ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុអល់ហាំឌុលឡាសូមគោរពថ្លែងអរគុណចំពោះឧស្សាហ៍ហើយខ្ញុំសូមបន្ថែមតែបន្តិចទេបងប្អូនទាំងអស់គ្នាតេតូននឹងវិធានបទរបស់យើងគឺយើងមើលសាសនាឥស្លាមរបស់យើងគឺជាសាសនាដែលមានគោលដៅច្បាស់លាស់តាំងពីផ្ដើម កំណើតនៃយើងមកហើយគឺអល់ឡោះជាម្ចាស់បានមានបន្ទូលថាវ៉ាម៉ាខាឡុកទុលជីនវ៉លអ៊ីនសា អ៊ីឡាលីយ៉ាប៊ូឌូនចឹងអល់ឡោះបានកំណត់គោលដៅនៃជីវិតរស់នៅរបស់មនុស្សលោកយើងនៅលើលោកីនេះគឺដើម្បីធ្វើការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់នេះជាគោលដៅនៃជីវិតរស់នៅរបស់យើងហើយដល់ឡែកប្រការផ្សេងផ្សេងទៀតគឺគឺជារឿងដែលគេហៅថាបំពេញសេចក្តីត្រូវការតែគោលបំណងធំរបស់យើងគឺការគោរពសក្ការៈទៅចំពោះអល់ឡោះស៊ុបហានវតាឡាជាម្ចាស់ហើយក្នុងនោះអ៊ីស្លាមក៏បានប្រើឲ្យយើង បង្រៀនផ្លូវឲ្យយើងដោយសារបានលើកឡើងបាញ់មិញអឺគឺការអនុវត្តតាមកុរអាននិងសុណាដើម្បីការពារដើម្បីជៀសវាងអំពីការដែលមានការលំបាកក្នុងការជ្រើសរើសព្រោះប្រសិនបើយើងយកតាមអារម្មណ៍ប្រសិនបើយើងយកតាមការនឹកឃើញច្បាស់ជាមានភាពខុសប្លែកគ្នាពីសម័យមួយទៅសម័យមួយការគិតរបស់យើងនៅពេលសម័យនេះខុសពីការគិតរបស់ដូនតាយើងកាលពីសម័យមុនហើយវាក៏ខុសពីការគិតរបស់កូនចៅយើងសម័យក្រោយដូចគ្នាព្រោះតម្រូវការ អឺវាមានលក្ខណៈខុសៗគ្នាហើយការភាពជឿនលឿនក៏មានលក្ខណៈខុសៗគ្នាតែអ៊ីស្លាមគឺបើអ្វីដែលជាពិតប្រកបអ្វីដែលច្បាប់អ៊ីស្លាមប្រើហើយយើងអនុវត្តតាមឲ្យពិតប្រកបយើងមើលមិនមានអីខុសគ្នាគេសម្យ៉ាងការសាឡាត់ការពីសម័យនប៊ីសល្លោះអាឡៃវសាឡាំសូហូតឬក៏អ៊ីសាប៊ូរកាតរហូតមកដល់ថ្ងៃនេះក៏នៅតែប៊ូរកាតហើយវានៅតែបន្តប៊ូរកាតរហូតដល់ថ្ងៃ កិយាម៉ាត់នេះគឺជាភាពជាក់លាក់នៃច្បាប់នៃសាសនាឥស្លាមរបស់យើងតែប្រសិនបើយើងយកការគិតរបស់យើងយើងអាចមានការប្រែប្រួលប្រសិនបើពេលរវល់យើងអាចបន្ថយរកាត់មកគេសាសល់តែ2បានហើយព្រោះយើងមានការរវល់ឬក៏មានញឹកពេលសម្ពោះយើងទំនេរអត់ទាន់ចាប់ដើមធ្វើការទេយើងយើងសម្យ៉ាង4ទៅនេះជាការគិតឃើញរបស់មនុស្សវាមិនជារឿងចម្លែកទេអាចយើងថាឥឡូវមានពេលណាគិតអញ្ចឹងឯទួនឥឡូវនេះមិនមានតែប្រសិនបើយើងបណ្ដោយការគិតរបស់យើង ចេះតែបន្តការគិតចេះតែបន្តបន្តទៅថ្ងៃណាមួយនឹងគិតបែបនេះអញ្ចឹង អឺយើងទៀបទាឲ្យយើងប្រកាន់ខ្ជាប់នៅអ្វីដែលជាច្បាប់នៅអ្វីដែលជាអឺរឿងពិតប្រកបអំពីនប៊ីសល្លោះស្រាមហើយដោយយូសាសមូសាបានលើកឡើងចុងក្រោយបែបនេះគឺយើងទៀមទាឲ្យយើងពិនិត្យមើលទៀមទាឲ្យយើងសួរទៀមទាឲ្យយើងរកតកង់ដែលផ្ដល់សវត្ថិភាពដល់យើងយើងកុំចេះថាងចេះតែបថយឲ្យទៅជីទៅឲ្យតឡានចេះតែជីទៅមិនខុសទេឃើញគេជិះគ្នាច្រើនយើងជិះតាមគេទៅពិនិត្យមើលតកង់ផងព្រោះតកង់នឹងជួនកាលមិននាំយើងទៅរកកន្លែងដែលសវត្ថិភាពទេយើងបថយជីវិតរបស់យើង នៅក្នុងលោកីនេះយើងអាចថាត្រឹមតែ100 100ឆ្នាំឬក៏120ឆ្នាំអាយុច្រើនពេកហើយរឿងលើលោកីតែប្រសិនបើយើង ធ្វើខុសនៅអ្វីដែលជារឿងច្បាប់នៃសាសនាអ៊ីស្លាមនេះគឺជារឿងអមតៈហើយវាជារឿងសំហេតុសំផលណាស់ព្រោះហេតុអីបានជាអ៊ីស្លាមមិន ផ្ដល់ឱកាសឲ្យយើងគិតក្នុងរឿងសាសនាព្រោះសាសនានេះវាជារឿងអាកំបាំងដោយឧស្សាហ៍បានលើកឡើងបាញ់បីថាអលឌីណាយុមីនូណាប៊ីលហ្កៃប៊ីរឿងនរការឿងស៊ុរហ្ការឿងឋានសួគ៌ឋាននរកនេះអត់ទាន់មាននរណាម្នាក់បានទៅឃើញក្រៅពីនប៊ីស្រឡោះអាឡៃសាឡាម mắt របស់គាត់ទាំងអស់មាននរណាបានលើកឃើញទេអញ្ចឹងវិធីដែលទៅដើរទៅរកឋានសួគ៌ឬឋាននរកនេះគឺមានតែនប៊ីមានតែអល់ឡោះស៊ុបហានូវតាឡាទេដែលដឹងដែលចង្អុលបង្ហាញប្រាប់យើងអញ្ចឹងយើងយកអានឹងជាគោលទៅយើងបានអឺស្លាមាត់បានសុវត្ថិភាពនេះជាការចូលរួមរបស់ខ្ញុំទាក់ទងនឹងវិធានបទរបស់យើងហើយក៏សូមថ្លែងអំណរគុណគោរពថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលដែលចំណាយពេលវេលា បានចូលរួមនៅក្នុង កម្មវិធីរបស់យើងនេះផ្ទាល់ហើយក៏មិនភ្លេចអរគុណចំពោះបងប្អូនទាំងអស់ដែលកំពុងតែតាមដានកម្មវិធីរបស់យើងបើទោះជាយឺតរយៈពេលជិតកន្លះម៉ោងទៅហើយក៏មិនដែរយើងឃើញថាចំនួនអ្នកទស្សនានៅតែច្រើនដដែលសូមថ្លែងអរគុណមែនទែនចំពោះការយកចិត្តទុកដាក់ចំពោះការលើកទឹកចិត្តដល់ក្រុមយើងខ្ញុំទាំងអស់គ្នាហើយអឺរួមជាមួយគ្នាផងដែរខ្ញុំតំណាងឲ្យទូនទូនឧស្សាហ៍ទាំងអស់គ្នាក៏សូមខន្តីអភ័យទោសប្រសិនហ៎ យ៉ាយ៉ាអូហ្នឹងហើយហើយថ្ងៃស្អែកយើងនៅមានកម្មវិធី ដូចនេះទៀតមួយកម្មវិធីទៀតតែតែជាភាសាចាមម្ដងអឺបងប្អូនដែលនៅទីនេះដែលអាចចេះស្ដាប់ភាសាចាមអាចចូលរួមហើយបើមិនចេះទេអានឹងដឹងធ្វើម៉េចណាឡើយយកកាលីហ្វូបោទៅសិននេះឡាវសាហាអឺជាចុងក្រោយសូមមកអោបសូមខន្តីអភ័យទោសប្រសិនបើមានចំណុចតាណាមិនសមរម្យឬក៏សំខាន់ចង់ថាអន្តរជាតិក៏បើច្បាប់ក៏ពី សូមបងប្អូននៅទីនេះចាំបន្តិចសិនណាចាំព្រោះយើងមានអាហារសម្រន់តិចតួចដើម្បីផ្ដល់ជូនទាំងអស់គ្នាអឺជាថ្មីម្ដងទៀតសូមខន្តីអភ័យទោសសូមអោបប្រសិនបើមានចំណុចតាណាខុសឆ្គងមិនសមរម្យឬក៏មានការលើសលួសហើយខ្ញុំនៅតែបញ្ជាក់គោលជំហររបស់ឧស្សាហ៍របស់ទាំងរូបខ្ញុំផងដែរគឺគឺយើងពួកយើងគ្មានបំណងអ្វីក្រៅតែពី ចង់បង្ហាញចង់ផ្ដល់ដល់អ្វីដែលពួកយើងឃើញថាវាជាការពិត មានអំណះអំណាងត្រឹមត្រូវ មានផុសតាងពិតប្រកបអំពីច្បាប់នៃសាសនាអ៊ីស្លាមរបស់យើងហើយយើងក៏ទទួលស្គាល់នៅចំណុចខ្វះខាតប្រសិនបើមានអញ្ចឹងយើងទទួលដល់ការ អឺរិះគន់ស្ថាបនាផ្ដាល់ជាមតិយោបល់ដើម្បីយើងកែតម្រូវឲ្យកម្មវិធីដូចជាការបកស្រាយរបស់យើងឲ្យកាន់តែល្អប្រសើរទៅពេលខាងមុខទៀតអញ្ចឹងយើងសង្ឃឹមថាយើងនឹងមានឱកាសពេលអាចជួបគ្នានៅពេលខាងមុខណាមួយទៀតអ៊ីនសាអល់ឡោះនៅពេលវេលាណាសមស្របមួយពេលខាងមុខទៀតហើយថ្ងៃស្អែកយើងនឹងមាន កម្មវិធីនៅពេលវេលាដូចគ្នាឬក៏អាចផ្លាស់ប្ដូរតិចតួចគ្រាន់តែ អឺប្រើប្រាស់ភាសាដែលនិយាយគឺជាភាសាចាមហើយ មានវាគ្មិនយើងផ្សេងផ្សេងទៀតអសិស្សសិស្សយើងផ្សេងទៀតដែលគាត់អញ្ជើញចូលរួមអ៊ីនសាអល់ឡោះអញ្ចឹងមកដល់ពេលនេះយើងសូមបញ្ចប់កម្មវិធីរបស់យើងតែប៉ុណ្ណេះ سبحانك اللهم وبحمدك اشهد ان لا اله الا انت استغفرك واتوب اليك